ថ្ងៃនេះគឺថ្ងៃពហុ900ខែភក្តបុត្រឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី30ខែកញ្ញា ឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីសន្ទនាឬកិច្ចសន្ទនាធម្មសាកិច្ឆាគាថាធម្មបទដែលតែងតែមកជួបគ្នាជារៀងរាល់ថ្ងៃពហុដែលមានគុណចាស់បាន ច័ន្ទរ៉ែនចន្ទបយោរឹមច័ន្ទរ៉ែនលោកបានស្ម័គ្រចិត្តមកសម្ដែងជាធម្មធម្មកថាឬក៏ជាការចែករំលែកនៅ ធម្មទាន ជាជូនដល់ប្រិយមិត្តទាំងអស់របស់យើងថ្ងៃនេះគុណចាស់រឹមច័ន្ទតែន បាននិមន្តចូលមកដល់ហើយតែដូចជាដូចជាឈរត្រឡប់មកទេទៀតអឺ យើងនឹងជជែកគ្នាអំពីធម្មសាកិច្ឆាខ្ញុំកាលណា បានដាក់ចូលទៅក្នុងប្រធានបទរបស់យើងគឺកិច្ចសន្តានាធម្មសាកិច្ឆាគេថាធម្មបទបានសម្ដែងដូចនេះថាយោពាលោមញ្ញតិពាលយ៉ាងបណ្ឌិតោវាពិតេអ្នកសោពាលពាលោចៈបណ្ឌិតបណ្ឌិតមានីសវេពាលោតេវចតិ ជនពៀលឯណាត្រឡប់ ដឹងនៅភាពជាជន ជាពៀលរបស់ខ្លួនវិញជនពៀលនោះចាត់ទុកថាជាបណ្ឌិតវិញបានឯកឯបជាឯពៀលជនស្រវឹងដោយមានអ្នកថាខ្លួនស្មើដោយបណ្ឌិត ជនពៀលនោះនៅតែជាជនពៀលដដែលដូច្នេះខ្ញុំកាលណាសូមបកគលទូនាទីអគុណចាស់ ចន្តបយោរឹមចន្ទរានមេត្តាធ្វើការអត្ថាធិប្បាយនៅក្នុងចំណុចគាថានោះតើជាគាថាដែលសម្ដែងអឺអំពីប្រវត្តិដើមតងនៃគាថានេះតើព្រះអង្គប្រពចំពោះបុគ្គលណាមួយអញ្ចឹងខ្ញុំកណាសូមនិមន្តគុណចាស់អឺរឹមចន្ទរាមេត្តាសម្ដែងដូចតទៅបើកសំឡេងទៀតខ្ញុំបកណាសូមក្រាក់ថ្វាយបង្គំចំពោះប្រធេរៈនៅធេរៈគ្រប់អង្គដែល និមន្តចូលរួមស្ដាប់និងចម្រើនពរដល់ញោមប្រុសស្រីជាពុទ្ធបរិស័ទទាំងអស់ដែលកំពុងចូលរួមស្ដាប់ដូចគ្នាពាក់ព័ន្ធនឹងអ្វីដែលខ្ញុំកណានឹងបញ្យលបរិយាយតទៅនេះវាជាគាថាជាសម្ដី របស់ព្រះសម្ពុទ្ធនៅយើងដែលព្រះអង្គសម្ដែងប្រារព្ធរឿងរ៉ាវរបស់ជនវិរុបនៅក្នុងសម័យសម័យសម័យព្រះអង្គ ព្រឹត្តិការណ៍ឬគឺរឿងរ៉ាវដែលវាកើតឡើងនៅក្នុងសម័យនោះវាមានចៅចៅពួកអ្នកប្រព្រឹត្តអំពើកោះនេះកោះនោះពេលដែលអ្នកស្រុកគេមិនប្រយ័ត្នគេប្រហែសវាដូចតែចៅសពថ្ងៃនៅស្រុកយើងអញ្ចឹងពេលដែលអ្នកស្រុកចូលអីអញ្ចឹងវាចាប់ផ្ដើមចូលទៅកោះនេះកោះនោះគេហៅថា ចោលអ្នកកោះជាងប៉ុន្តែនៅក្នុងសម័យហ្នឹងវាមានចោលទាំងពីរអ្នកហ្នឹងបើតាមពិតទៅជីវិតរបស់គាត់អាចនិយាយបានថាម្នាក់ហ្នឹងធ្វើចោលព្រោះសន្តានជាចោលតែម្ដងហើយម្នាក់ទៀតធ្វើចោលហ្នឹងព្រោះសេចក្តីតលច្រយព្រោះសេចក្តីស្រេកឃ្លានព្រោះវាជាការតលតម្រេះមិនដឹងជាធ្វើអីក៏សម្រាប់ចិត្តធ្វើចោលទៅ ដល់ពេលអ្នកទាំងពីរនឹងចេញទៅកោះចេញទៅប្លន់អ្នកស្រុកនាសម័យកាលនោះវាចេះដំណើរដើមតោងនៅ ក្នុងសម័យកាលហ្នឹងពួកអ្នកស្រុកឲ្យតែពេលល្ងាចឡើងពួកគេនាំគ្នាប្រមូល គ្នាទាំងកងទាំងកងទៅវត្តចិត្តពុនដើម្បីស្ដាប់ធម៌គេធ្វើការនិយម ទៅស្ដាប់ធម៌ទេសនាដូចយើងទៅមើល concert ចឹងយើងទៅស្ងាត់ស្រុកស្ងាត់ភូមិចឹងណា យាយថាដូចយើងទៅមើល account មិនទេដូចសម័យដើម កាលនៅក្មេងវាមានគេចាក់ account នៅជើងភូមិយ៉ាងអ្នកស្រុកគេនាំគ្នាទៅស្ងាត់ស្រុកអ្នកស្រុកសម័យមុនសេចក្តីជ្រះថ្លាចំពោះព្រះសម្ពុទ្ធនឹងច្រើនម្យ៉ាងទៅថាពួកអ្នកដែលបានត្រាស់ដឹង ជាលំដាប់សោតាបណ្ឌបុគ្គលឡើងទៅនឹងក៏ច្រើនដែរអញ្ចឹងការទៅស្ដាប់ធម៌ទេសនាក្នុងសម័យនោះ អាចនិយាយបានថាទៅស្ងាត់ភូមិដល់ពេលចៅទាំងពីរអ្នកហ្នឹងគាត់ទៅចូលរួម ក្នុង មហាជននឹងដែរគាត់ទៅនឹងដោយគំនិតគិតថាពេលណាដែលមហាជនកំពុងទៅស្ដាប់ព្រះសម្ដែងធម៌មានអាណាគេប្រហែលដាក់នេះដាក់នោះទៅគាត់ប្រឡំប្រឡំលួចយកអញ្ចឹងហ្នឹងមិនទៅខ្ជុំគេយកប៉ុន្តែរបៀបវាឆក់ឱកាសលួចយកអញ្ចឹងគាត់ ចែកមុខនីតិគ្នាគាត់ឲ្យម្នាក់ហ្នឹងចាំក្លំមើលពីអាការៈរបស់មហាជនទៅពេលម្នាក់ទៀតដើរនីតិចាំលួចបើនៅចាត់ទុកថាវាជាភពសំណាងយើងនិយាយថាយ៉ាងចុះវាជាភពសំណាងល្អរបស់ចៅម្នាក់ដែលខ្ញុំកណាបានបញ្ជាក់ខាងដើមថាតាមពិតទៅគាត់ដើរតួជាចៅហ្នឹងមិនទៅចង់ជាចៅអីទេវាជាការតល់ច្រកផងទេតាមពិតទៅនោះរឿងរ៉ាវនេះដល់ពេលគាត់មាននីតិឃ្លាំមើលមហាជនអញ្ចឹងគាត់ ឈរស្ដាប់ព្រះសម្ដែងធម្មទេសនាទៅនឹងទៅម្ដងចាំលួចរបស់គេទេបន្តពេលកាលៈទេសៈនឹងវាត្រូវទំនេរវាត្រូវតែបានលើសម្លេងធម្មទេសនាជាស្ដាប់ទៅមនុស្សមានឧបនិស្ស័យស្ដាប់ពុទ្ធនិយាយពីហេតុផលចេះចុះចេះចុះមកអាកំណត់ចេះចោលនឹងអស់ឆាញ់ទៅពេលនោះមិនទាន់បានមិនទាន់បានត្រឡប់ធៀបថាអញឈប់ធ្វើចោលប៉ុន្តែពីក្នុងវាលែងមានអារម្មណ៍ជាចោលទៀតហើយចាប់ផ្ដើមកើតសេចក្តីជ្រះថ្លានៅក្នុងពុទ្ធ បធរប្រសងហើយជាបន្ត ការស្ដាប់ស្ដាប់ទៅនិស័យមនុស្សមើលមិនឃើញគុកខ្លាយជាអ្នកត្រាស់ដឹងសោតាបណ្ឌបុគ្គលនៅក្នុងគណៈខ្លួនឯងជាចោតហើយយើងឈរស្ដាប់ចាំឃ្លាំមើលហ្នឹងជាស្ដាប់ស្ដាប់ទៅត្រាស់ដឹងទៅបាត់ទៅព្រឹត្តិការណ៍បែបអញ្ចឹងមានច្រើនណាស់ប៉ុន្តែនៅក្នុងសម័យព្រះអ្នកខ្លះចូលទៅដើម្បីទៅស្រ័យព្រះអាការចូលទៅស្ដាប់ធម៌មានពេលខ្លះចូលទៅដល់ទធាមុនក៏មានដែរ មានន័យថាយើងមានដើមទុនខ្លះចឹងមកដល់ពេលលើលោកលើពិខុសង្ឃលើពុទ្ធណៃធម្មទេសនាតនាចឹងចេះតែបុករុកទៅទៀតណាអានឹងយើងអាចនិយាយបានថាអ្នកចូលទៅដោយសេចក្តីជ្រះថ្លាបានទឹកស្ដាប់ហើយអ្នកខ្លះទៀតទៅលក្ខណៈបែបជាកណ្ដាលទេទៅក្នុងនៃជជែកវែកញែកចង់ដឹងយោបល់គេហៅថាជាការខ្មែរយើងនិយមមកសពថ្ងៃហ្នឹងជាការគេគេហៅថាជាការសម្បទានគំនិតគ្នាទៅនឹងដើម្បីសម្បទានគំនិតគ្នាទេ មិនមែនទៅជ្រះថ្លាឬអ្នកសំដែងអីទេប៉ុន្តែយើងចង់ដឹងថាគេចេះអីហើយគេយល់អីហើយខ្លួនឯងយ៉ាងម៉េចដែរចែកលេខគ្នាទៅមកទៅមកអញ្ចឹងអ្នកខ្លះទៀតទៅក្នុងលក្ខណៈចាញ់ចាលទេសបូនៅក្នុងសម័យព្រះនោះក៏មានអញ្ចឹងដែរទៅដោយលក្ខណៈចាប់ចាប់ផុសទៅជាលក្ខណៈចាំចាញ់ចាលដោយវាទៈបន្ទាប់ពេលទៅស្ដាប់នឹងវាក្រោមហេតុផលរបស់ពុទ្ធមិនឈ្នះព្រះអង្គបនិស័យមាន ផងទៅក៏คล้ายជាអ្នកត្រឡប់ ទៅជាអ្នកជាទៅទៅជាអ្នកជ្រះថ្លាទៅទៅជាអ្នកត្រាស់ដឹងក៏មានដូចគាត់នឹងគាត់តាមពិតទៅយើងអាចនិយាយបានថាគាត់មិនមែនជាមនុស្សមានសន្តានចោរអាក្រក់ជូរជាតិអីទេតែគាត់ធ្វើព្រោះកិច្ចតល់ច្រករបៀបតាអ្នកស្រុកខ្លះការដែលគាត់រស់នៅជីវិតជាកុហកជាអំរួចគាត់ប្រកបមុខរបររកស៊ីត្រូវតែទុច្ចរិតអញ្ចឹងតែហ្មងរស់នៅក្នុងស្រុកដែលគេបង្កឲ្យធ្វើទុច្ចរិត មិនបានគិតអីវែងឆ្ងាយគិតចំណាមរួចក៏ទុច្ចរិតគេសិនទៅប៉ុន្តែគាត់ចិត្តតែសន្សំចិត្តថាមិនគប់ចិត្តរឿងនឹងដែរណាកាលៈទេសៈនឹងយកឈ្នះខ្លួនឯងបានយកឈ្នះការស្រេកឃ្លានយកឈ្នះតម្រូវការរបស់ខ្លួនឯងបានជាបខំចិត្តធ្វើទៅបើមានឱកាសរើនឹងរើយើងអាចនិយាយបានថានៅនឹងមិនមែនមានសារជាតិជាមនុស្សអញ្ចឹងទេប៉ុន្តែមកពីកាលៈទេសៈកាលសម័យនឹងវាមិនអំណោយផលពួកគេធ្លាក់ទៅជាចឹង ដល់ពេលមកខាងស្ដាប់បានឆ្លាយជាសោតាប៉ុន្តែបុគ្គលមកខាងទៀតគាត់លួចទ្រពបានដែរគាត់លួចឆក់គេបានដែរពេលនោះព្រោះមានអ្នកធ្លាប់អ្នកគេមិនចាប់អារម្មណ៍នឹងអាការៈរបស់ចៅគាត់ឆក់បានហើយគាត់មកអួតប្រាប់មកខាងទៀតតែទាំងមិនដឹងថាមកខាងទៀតមិត្តភ័ក្ដិរបស់ខ្លួនជាសោតាបាត់ទេនៅទៅរាប់ថាមិត្តភ័ក្ដិមិត្តភ័ក្ដិខ្ញុំអួតប្រាប់ថាខ្លួនឯងលួចបានហើយប៉ណេះប៉ណេះប៉ណេះប៉ណេះឯមកខាងទៀតដូចជាសោតាសួរទៅគ្មានលួចបានអីព្រោះគាត់មានលួចអីផង ចឹងត្រង់កន្លែងហ្នឹងមកខាងទៀតដែលជាចោលគាត់អួតគាត់ថាគាត់នេះវាឆ្លាតវារឿងរ៉ាវវាមាន ប្រារព្ធចឹងគាត់ថាគាត់ខ្លួនគាត់នឹងឆ្លាតហ្នឹងគេទៅភាសាណាបានតែនឹងប្រពន្ធគាត់គាត់ទៅសាលទៀតថាទៅយប់ហ្នឹងមិនដៃទៅទេមកវិញហើយណាក៏បានមកកាក់ផ្សេងហើយមកខាងដែលជាប្តីមកខាងចោលដែលជាប្តីនោះវាបានអីទេដៃទៅទេអញ្ចឹងដល់ពេលរឿងរ៉ាវហ្នឹងវាមានព្រឹត្តិការណ៍លេចលើដល់ព្រះអង្គ អង្គប្រារូបដើម្បីពោលជាគាថាហ្នឹងខ្ញុំកណាចង់បើកវងកញ្ចក់បន្តិចពាក់ព័ន្ធនឹងរឿងទស្សនៈឧទាហរណ៍ដូចក្នុងខ្មែរយើងគេតែនិយមថាល្ងងមិនជាបញ្ហាទេបញ្ហានៅត្រង់ថាមិនដឹងថាខ្លួនឯងល្ងងលោកចាស់ដឹងថាកំណត់ហ្នឹងមកពីណាទេតាមពិតទៅកំណត់ហ្នឹងគឺផ្ដើមពោលអានឹងខ្ញុំថាផ្ដើមពោលចុះផ្ដើមពោលដោយនាយករដ្ឋមន្ត្រីសិង្ហបុរី មែនខ្មែរយើងទេមែនអ្នកនយោបាយខ្មែរយើងអ្នកបង្កើតទេគំនិតហ្នឹងយើងឡែឡែតាមគេទេតាមពិតប្រភពគំនិតហ្នឹងប្រភពគំនិតហ្នឹងគឺនាយករដ្ឋមន្ត្រីសិង្ហបុរីទេអាពាក្យថាល្ងងមិនជាបញ្ហាបញ្ហា នៅត្រង់ថាមិនដឹងថាខ្លួនឯងល្ងងទេគឺថាអ្នកដែលដឹងខ្លួនឯងល្ងងអាចនឹងឆ្លាតវិញបានតែយើងនិយាយនិយាយយើងពេញពេញមាត់ហ្នឹងមិនទស្សនៈខ្មែរយើងបង្កើតទេគឺនាយករដ្ឋមន្ត្រីសិង្ហបុរីលោកលីខ្វាន់យូហ្នឹងគាត់តែនិយាយប៉ុន្តែខ្ញុំកណ្ណា គិតថាបើទោះបីលោកលីខ្វាន់យូនោះគាត់តែបដើនិយាយគាត់បានដឹងថាកតិព្រះហ្នឹងយ៉ាងម៉េចក៏ដោយគាត់តែខ្ញុំកណាគិតទៅថាអកតិហ្នឹងមានក្នុងពុទ្ធដីកាហ្នឹងតាំងពីអើយខ្ញុំកណាហ៊ាននិយាយបានថា ទស្សនៈនានារបស់ពួកលោកអ្នកប្រាជ្ញថាលោកអ្នកប្រាជ្ញអ្នកចេះឯណាដែលគេសម្គាល់ថាអ្នកចេះអ្នកចេះហ្នឹងខ្ញុំកណាក៏ធ្លាប់មើលដែរគំនិតរបស់នាយករដ្ឋមន្ត្រីរបស់ឧបនាយករដ្ឋមន្ត្រីរបស់លោកអ្នកនេះលោកអ្នកល្បីនោះរបស់ពួកអឺរ៉ុបណាគេមានសភើមួយក្បាលរបស់គេគេសរុបកតិកតិ ដែលចាត់ទុកថាសម្ដីមានសម្ដីប្រាក់របស់ពួកគេហ្នឹងខ្ញុំគាត់ណាមើលមើលទៅចេះតែនឹកឃើញថាសម្ដីអត់នេះ ខ្លះហ្នឹងសុំប្រើពាក្យថាទាំងស្រុងមានកន្លែងណាខ្លួនឯងពុំធ្លាប់ឃើញទេ នៅក្នុងពុទ្ធិកាគ្រាន់តែថាសំនួននៃភាសាវីដេអូអីតែប៉ុណ្្នឹងឯងលោកចាំមើលផន្តែមើលក្នុងគាថាហ្នឹងមើលឥឡូវយើងយកពាក្យលោកលីខ្វាន់យកមកមើលហើយយើងយើងមើលជាមួយនឹងគាថាហ្នឹង នៅក្នុងគាថានេះព្រះអង្គក៏បានពោលក្នុងន័យនឹងដែរហើយយ៉ាងសពគ្រប់ទៀតមិនមែននិយាយមកកំណាត់កំបត់ទេណាគឺនិយាយជា2ទៅ3បទដែលមានខ្លឹមសារសពគ្រប់ ជនពេលណាត្រឡប់ដឹងនៅភាពជាពេលរបស់ខ្លួនវិញអាហ្នឹងយើងថាចុះបើល្ងងហើយដឹងថាខ្លួនល្ងងវិញមិនហៅថាល្ងងប៉ុណ្ណឹងចាត់ទុកថាជាកំណើតបណ្ឌិតដោះវិញពូដឹងពូដឹងថាខ្លួនខុសហើយមានន័យថាការដឹងខុសមានមានជាតិជាបណ្ឌិតទេទៅដឹងបាន ឯពេលជនណាសង្វឹងដោយមាននេះតែខ្លួនល្ងងសោះណាជាពេលជនសង្វឹងដោយមានថាខ្លួនឯងស្មើបណ្ឌិតឬលើបណ្ឌិតដូចថាល្ងងទេបើតែជាទៅខ្ពស់នេះខ្ពស់នោះមានណាដល់អញ្ចឹងអានេះបានហៅថាជាពេលហើយពេលដដែលមានថ្ងៃត្រឡប់ទេតែកាលណាក៏នឹកឃើញថាតាមពិតទៅនេះជាសម្ដីរបស់ពុទ្ធអង្គយើងតែតាំងពីបុរាណមកយូរមក បើគិតទៅ2000ឆ្នាំជាងហើយ2560គុណគុណចាស់កណាចង់កាត់សួរបន្តិចថាត្រង់ចំណុចជនពីលហ្នឹងតើជាជាអ្នកធម្មតា ដែលបាន ដឹងនៅ កំហុសក្នុងពេលនោះព្រះអង្គចាត់ទុកថាជាបណ្ឌិតហេតុដូចម្ដេចបានគេចាត់ព្រះអង្គចាត់ទុកជាបណ្ឌិតព្រោះมันបានរៀនដល់ឋានៈបណ្ឌិតឬក៏យ៉ាងណាផងហើយក៏ព្រះអង្គហៅថាបណ្ឌិតទៀត អឺខ្ញុំកណ្ដាលនឹងធ្វើការអធិប្បាយពាក្យថាពលជននឹងដែរក៏ត្រូវក៏ត្រូវបញ្យល់ពាក្យថាពលជនឲ្យយល់សិនគណៈតន់និយាយថា មិនទៅហៅថាបណ្ឌិតណាឧទាហរណ៍ដូចបានទៀតអីចូលសាលាផងបណ្ឌិតអីដែរនៅក្នុងសព្ទាមុនបច្ចៈទៅចុះនៅក្នុងសព្ទាមុនយើងក៏បានចែកគ្នាដែរពាក្យប្រព័ន្ធពាក្យថាបណ្ឌិតនេះសម្រាប់អតិសង្គមគេអាចនឹងទទួលស្គាល់ថាជាបណ្ឌិតតាមរយៈអ្នកនងឆ្លងកាត់ការរៀនសូត្រ តាមរយៈឋាននោះមានស្នាដៃអាចបង្កើតអីបានដូចថាជាតួស្ថាបនិកបង្កើតកុំព្យូទ័របង្កើតទូរស័ព្ទបង្កើតស្អីស្អីបានអាចថាជាបណ្ឌិតនៅត្រង់ថាអ្នកនឹងអាចមានសមត្ថភាពជួយមនុស្សបានច្រើនឃើញស្ដែងស្ដែងឬថាអាចជាបណ្ឌិតដែលហើយទៅសំបីតានៅនឹងល្ងង10គុតអីក៏ដោយឲ្យតែមានសញ្ញាបត្រអីយ៉ាងមកបើទោះបីថានៅនោះជាមនុស្សអាក្រក់សាមានដេរឆានយ៉ាងម៉េចក៏ដោយក៏អាចថាជាបណ្ឌិតតែអានេះ អានេះសម្រាប់ខ្មែរខ្មែរយើងឬថាសម្រាប់ប្រតិមនុស្សសពថ្ងៃដែលហើយទៅសំបីថានិននោះគ្មានគ្មានសារជាតិជាមនុស្សតឡាញ់ល្អចេះខ្មាស់អៀនអីបន្តិចទេគ្មានចិត្តអាណិតអាសូរណាណាទេអាក្រក់សឹងអីបើថាក្បាលនឹងបកែចាំក្បាលនឹងឆ្លាតឆ្លៀតបកែឲ្យហេតុផលបកែវិនិច្ឆ័យអីចឹងក៏មនុស្សសពថ្ងៃនឹងគេទុក ថាជាបណ្ឌិតដែរប៉ុន្តែពុទ្ធអង្គយើងការបើព្រះអង្គពោលដល់រឿងបណ្ឌិតមិនមែនសំដៅដូចមហាជនគេសំដៅទេ គឺសំដៅយកមនុស្សដែលមានបញ្ញាអាចក្នុងការវេកឲ្យដាច់រវាងកុសលនិងអកុសលដែលខ្ញុំកណ្ដាបាននិយាយដូចមុនណាក្រាតួនាទីរបស់បញ្ញាគឺប៉ុណ្ណឹងមិនមែនថាឧទាហរណ៍ថាបើពិភពលោកមានផ្កាយមានតារាតួនាទីរបស់បញ្ញានោះគឺមានសមត្ថភាពដឹងពីអានោះសពគ្រប់ដឹងតាមកលក្ខកលងវាយ៉ាងម៉េចវាធ្វើការយ៉ាងម៉េចវាអត់ប្រយោជន៍ដល់វាអត់ប្រយោជន៍សម្រាប់ដឹងទេ បើទោះបីថាឧទាហរណ៍នៅក្នុងស្ពេលសប្ថ្ងៃហ្នឹងមានអ្នកប្រាជ្ញមួយថាយ៉ាងចោះឲ្យគាត់នឹងបង្កើតដឹងណាពិភពលោកកើតមិនដំណើរទៅយ៉ាងមិនចក្រវាលហ្នឹងបែកធ្លាយមិនកាយតារាវាធ្វើការមិនវាវាបដួចមកយ៉ាងមិនវាធំប៉ោងយ៉ាងមិនវាបែកទៅយ៉ាងមិនហើយគាត់ដឹងដឹងមែនដឹងតាមដំណើរកើតដំណើរនៃការតាំងឡើងរបស់វាដំណើរនៃការបែកទៅដឹងដឹងមែនតាមទាន់រហូតក៏មិនមែនជាបញ្ញាដែរ មិនមែនឲ្យតែគួរក្បាលនឹងមិនមិនមែនឲ្យតែចិត្តវិញ្ញាណនឹងមានសមត្ថភាពដឹងលក្ខណៈពិតនៃធម្មជាតិនឹងជាតួបញ្ញាមែនទេមិនមែនដៅយកចិត្តទេណាសម្រាប់សម្រាប់ខ្លឹមសារដែលជាបញ្ញាក្នុងពុទ្ធសាសនាយើងលោកនិយាយថាឥឡូវចាំយកពាក្យនោះមកគិតណាលោកថាសមត្ថភាពនៃចិត្តវិញ្ញាណដែលឬថាសមត្ថភាពនៃចេតសិកឧបញ្ញាវិជាចេតសិកវិជាចេតសិកធម៌បើខ្ញុំបណ្ណាប្រើពាក្យថាវិញ្ញាណវាទៅលាយពេក បញ្ញាជាចេតសិកធម៌មួយប្រភេទដែលធ្វើនីតិក្នុងការរំរត់រំរាយឬញែកឲ្យដាច់នៅអកុសលទាំងឡាយឲ្យចេញពីចិត្តដល់ពេលយើងនិយាយដោយសមតិយើងនិយាយបែបជាបុគ្គលសមតិយើងនិយាយថាមនុស្សអ្នកមានបញ្ញាគឺមនុស្សដែលចេះបែងចែកខុសត្រូវបានស្គាល់គុណស្គាល់ទោសដឹងថាអ្វីខុសអ្វីត្រូវណាកុសលណាអកុសលវានិយាយទៅវិញណា បើយើងច្បាច់យកតែទួតបើយើងច្បាច់យកតែតែធម្មៈនឹងមកនិយាយអត់និយាយពីសត្វបុគ្គលយើងនិយាយថាបញ្ញាជាចេតសិកធម៌ដែលដើរនីតិក្នុងការរំលត់រំលាយនៅអកុសលទាំងឡាយដែលចំទាស់នឹងខ្លួនបញ្ញាមាននីតិកាត់ឲ្យដាច់ញែកឲ្យដាច់នៅកុសលនិងអកុសលឲ្យចេញពីគ្នាបើយើងនិយាយដោយសម្បតិបុគ្គល យើងនិយាយថាមនុស្សអ្នកមានបញ្ញាឬដែលជាជាបណ្ឌិតគឺជាអ្នកដែលអាចញែកខុសនឹងត្រូវបានស្គាល់ខុសស្គាល់ត្រូវដោយរឿងចោលហ្នឹងអញ្ចឹងប្រសិនបើគាត់ដឹងថាការធ្វើរបស់គាត់ខុសមានន័យថាម៉េចគាត់ចេះដឹងថាអូគាត់ស្ដាប់ធម្មទេសនាគាត់ដឹងថាអំពើរបស់អញហ្នឹងវាថោកវាវាសៅมองតើវាទុច្ចរិតតើវាអីវាអីអញ្ចឹងណាបង្កបានជាទុកវាអត់ខ្លឹមសារអញ្ចឹងទៅ អ្នកដែលអ្នកដែលចេះទៅញែងចឹងបានសមត្ថភាពបញ្ញាដែលទៅចឹងបាននេះលោកហៅបុគ្គលដែលមានសមត្ថភាពបញ្ញាបែបហ្នឹងថាជាបណ្ឌិតវិទ្យាចឹងណាពីព្រោះលោកចាក់ធ្លុះដល់សតាបណៈបុគ្គលទេណាហ្នឹងហើយម្យ៉ាងរឿងរ៉ាវរបស់លោកនោះលោក ជាសោតាបណៈបុគ្គលក្នុងពេលហ្នឹងផងចឹងណាបន្តទេ កណាអឺយើងតទៀតខ្ញុំកណាចង់បរិយាយអំពីពាក្យថា ពាលជននឹងសិនបើនិយាយពាក្យថាពាលជន ពាលជននឹងក្រៃលោមានការច្រឡំព្រោះអញ្ចេះជាអត្តន័យនៅក្នុងភាសាបាលី ពេលណាដែលលោក និយាយដល់ពាក្យថាពាលៈមានពីរន័យណាន័យទី1ពាលៈក្នុងទីនឹងពាលៈក្នុងន័យមួយ មានន័យថាមនុស្សនឹងមនុស្សអាក្រក់មកពាលក្នុងទីនឹងសំដៅយកអាក្រក់ដៅយកមនុស្សដែលវា លុះទៅក្នុងសេចក្តីអាក្រក់តែម្ដងអាហ្នឹងហៅថាពាលដែរគណាឯពាក្យថាពាលមួយទៀតមិនបានដៅទៅលើថាអាក្រក់ទេប៉ុន្តែចង់និយាយថាល្ងងទៅវិញនៅក្នុងភាសាថាពាលដូចគ្នាបល័យគណាគណាកាលណាពោលពាក្យថាពាលោឧទាហរណ៍នៅក្នុងនៅក្នុងគាថាដែលភាសាពុទ្ធសំដែងថាអាសេវណ្ណាចពាលាណាគណានៅក្នុងទីនោះមិនមែនសំដៅយកមនុស្សល្ងងទេសំដៅយកមនុស្សអាក្រក់មនុស្សខូច ដែលព្រះអង្គថ្លែងថាការតែគុកបុគ្គលពេលនឹងជាមង្គលដល់10ណាគណាមិនមែនសម្ដៅយកពេលនោះទេនោះមិនមែនសម្ដៅយករូបលោកគុកទេតែសម្ដៅយកមនុស្សអាក្រក់ជូរជាតិតែម្ដងអញ្ចឹងណាគេហៅថាពេលជនតែពេលនៅក្នុងទីខ្លះជាភាសាបាលីគ្រាន់តែដើរយកថាមនុស្សនឹងមនុស្សល្ងងទៅប្រាំងឯងអញ្ចឹងណាណាមិនស្គាល់ចេះបែងចែកក្នុងអាក្រក់មែនទេណា ណាយើងយើងនិយាយទូរស័ព្ទថាគ្នានឹងអាចអាចត្រឡប់កែប្រែបានក្រាគ្នានឹងគ្នានឹងបើទោះបីថាដូចថាធ្វើអំពើ បាបខ្លះពាក់ព័ន្ធនឹងស្ដាប់សត្វពាក់ព័ន្ធនឹងចំណេញទ្រព្យពីលើគេប៉ុន្តែមិនមែនថាត្រឡប់ធៀបបានទេអញ្ចឹងណាកណាគ្រាន់ថាជីវិតនឹងរស់នៅវាទៅមកឈុលអញ្ចឹងវាទៅបែបវិញសុងទៅមកឈុលមកឈុលអញ្ចឹងលិចហើយឡើងឡើងហើយលិចអញ្ចឹងណា យកឈ្នះយកឈ្នះភាពសៅមករបស់ខ្លួនបានណាអញ្ចឹងក៏នៅនៅក្នុងពាក្យថាពេលដែរកណាអឺដល់ពេលអញ្ចឹងនៅក្នុងទីនេះខ្ញុំកណាសូមលើកអឺពេលពីរប្រភេទដែលដែលមានសេចក្តីបរិយាយបែបអភិធម៌ឲ្យស្ដាប់ពូកន្លែងហ្នឹងត្រូវតែយល់តកតងនឹងរឿងចិត្តដែលសម្ពយុទ្ធនិងវិពយុទ្ធ ឥឡូវខ្ញុំកណានិយាយពាក្យថាវិបយុទ្ធនិងសម្បយុទ្ធនេះណាព្រោះមានមនុស្សនិយមយកទៅនិយាយហើយកណាកែលោមិនដឹងប្រភពពាក្យហ្នឹងមកពីណាសម្បយុទ្ធវិបយុទ្ធនៅក្នុងអភិធម្មពេលដែលលោកពលដល់អកុសលអកុសលអកុសលចិត្តអកុសលចិត្តដែលជាអកុសលទាំង12ដួងណាណាវាមានពាក្យសម្បយុទ្ធនិងវិបយុទ្ធនៅក្នុងហ្នឹង ឧទាហរណ៍លោកនិយាយថានៅក្នុងអកុសលទាំង12ដួងហ្នឹង12ប្រភេទហ្នឹងដួងទី1ហ្នឹងគេនិយាយថាម៉េចគេនិយាយថាសោមនស្សៈសហកតាំងតថិកតៈសម្បយុតតាំងអសង្ខារិកាចាំមើលគេថានិយាយសេចក្តីខ្មែរត្រុសបន្តិចទេមិនមែនជាយើងមិនមែនជាម៉ោងយើងនិយាយពីធម៌អីទេបាទគេនិយាយថាចាំមើលយើងវិភាគណា ចិត្តល្មោកខ្ញុំណាលើករឿងចិត្តល្មោកចុះអូព្រោះនៅក្នុងអកុសលវាមានល្មោកវាមានវេកអាវាមានបន្ទុកយើងនិយាយពីចិត្តលោភលន់ចិត្តល្មោកចុះលោកនិយាយថាលោភៈចិត្តពេលដែលកើតឡើងម្ដងម្ដងហ្នឹងសម្បយុទ្ធជាមួយនឹងមច្ឆាតថិហើយកើតឡើងនឹងកើតឡើងដោយអំណាចខ្លួនឯងអត់មានបុគ្គលដតីណាមួយមកដាស់តឿនក្នុងកាយកើតទេ ណាអសង្ហារិទ្ធមានន័យថាវាដូចថាវាស្ទុះស្ទាចេញទៅដោយខ្លួនឯងណាពួកបុគ្គលពួកខ្លះហ្នឹងមុនធ្វើបាបហ្នឹងត្រូវបានត្រូវបានគេទឿនត្រូវបានគេនាំទៅក្នុងរឿងបាបបានខ្លួនឯងចាប់ផ្ដើមកាត់ចិត្តបាបហើយអ្នកខ្លះទៀតអត់ឲ្យប្រកដីគឺគេស្ទុះស្ទារឿងបាបនឹងខ្លួនឯងទាំងនោះកណាលោកនិយាយថាបុគ្គលពួកខ្លះបើយើងនិយាយជាមនុស្សយើងនិយាយថាបុគ្គលពួកខ្លះពេលដែលកើតលមោកម្ដងម្ដងនេះ ទៅធ្វើបាបម្ដងម្ដងនេះទៅនឹងទៅទាំងសុបាយចិត្តធ្វើទាំងសុបាយរីនេះទៅទាំងសោមនស្សទៅដោយឆន្ទៈខ្លួនឯងធ្វើបាបនឹងធ្វើដោយឆន្ទៈដូចដែរដូចថាកំណើតនឹងលួចមកដូចក្នុងបាបមិនបាច់ចាំមានម៉ែឪណាទូមានរឿងបាបគឺវាដោះខាងបាបហ្មងដងខាងចោលចឹងហ្មងមិនបាច់មានបងចោលម៉ែចោលឪចោលណាអប់រំឲ្យកើតជាចោលទៅវាវាកំណើតវាចោលចឹងមិនត្រឹមតែប៉ុណ្្ណឹងទេទិដ្ឋិកតៈសម្ពយុត្តតាំង ស្អីទីសធិកតសម្ពយុត្តតាំងនេះវាថាសម្ពយុត្តនេះជាពាក្យសាធារណៈឯងមិនមែនសម្ពយុត្តមានន័យថាផ្នែកល្អវិប្រយុទ្ធផ្នែកថាអាក្រក់ឯងមិនមែនមិនអីចឹងឯងសម្ពយុទ្ធនឹងវាជាសាធារណៈពាក្យទេនៅជាកណ្ដាលឡើយគេចង់បញ្ជាក់អំពីណាគេចង់បញ្ជាក់គេចង់បញ្ជាក់ចេះគេចង់បញ្ជាក់ថា មនុស្សពួកខ្លះប៉ុន្តែមានមច្ឆាទិដ្ឋិដល់ក្រាស់ស្មឹកខាងដើមនៅក្នុងចិត្តហើយបានធ្វើបាបដែលមានមច្ឆាទិដ្ឋិហ្នឹងនៅពីក្រោយខ្នង មជ្ឈដ្ឋិយ៉ាងម៉េចអ្នកខ្លះបង្កើតជាទស្សនៈថារឿងបាបនឹងបនវាអត់មានទេហេតុអីបានគាត់នឹងថាអញ្ចឹងពីការយល់របស់គាត់ណាបាបនឹងបននឹងវាអត់មានបាបបនស្អីទេហេតុអីបានយកឧទាហរណ៍ដូចខ្ញុំខ្ញុំកាន់ក្បិតមួយដល់ពេលខ្ញុំទៅអាកកគេណាទៅអាកកគេទៅសួរថាក្បិតនឹងជាស្អីមនុស្សវាមានហេតុផលរបស់វាហេតុផលខាងខុសក្បិតនឹងជាដែក ដឹងហើយថាដែកនេះស្អីដែកនឹងជាបតវ័យធាតហើយចុះបើយើងទៅអាសាច់អ្នកដតីនោះចុះសាច់នេះស្អីដែរសាច់ប៉ះសាច់តែប៉ិនប៉ះសាច់នេះគេថានឹងបតវ័យទៀតនឹងបតវ័យធាតតែដូចយើងយកដុំដីគប់ដុំដីមានចេញជាបាបជាបនអត់ប្រៀបធៀបអញ្ចឹងណាណាដុំដីគប់ដុំដីដបោកបុកដបោកគេថាភពមួយបុកភពមួយអាចកាយបុកអាចកាយមិនដែលចេញជាបាបជាបនអត់មានគុណទួយដែរអត់ផង បតវ័យធាតអាហ្នឹងតែនិយាយមិនស្រួលអ្នកខ្លះតម្រេះទៅអញ្ចឹងមិនឆានភេទមែនមិនទេខ្ញុំកណានិយាយអញ្ចឹងមែនអ្នកស្ដាប់ប្រយ័ត្នប្រយ័ត្នហើយគុណបញ្យលត្រូវសមហេតុផលវាអញ្ចឹងវាបាត់បត់ឯណាអូទៅអញ្ចឹងចប់ហើយគ្រាន់តែចង់និយាយថាពួកដែលមានវិឆានភេទគេយល់មិនអាតន្ធិកតៈសំបយុតតាំងនេះចង់និយាយថាដែលវាស្រោបសំបយុទ្ធនោះទីនឹងវាស្រោបចិត្តជាមួយដល់វាចិត្តនឹងវាស្រោបដល់មិឆានភេទវាយ៉ាងមិនវិញ មានន័យថាអ្នកខ្លះហ្នឹងគាត់យល់ថារឿងរឿងបាបវាអត់មានទេដោយដោយសំអាងថាមូលហេតុណាដោយសំអាងថាឧទាហរណ៍ដោយបតវ័យធាតនិងបតវ័យធាតបកគ្នាយើងយកកបិតអាកគេអាដៃយើងកាន់តើក៏បតវ័យធាតអាកបិតដែលយើងទៅអាកកគេក្នុងបតវ័យធាតចុះបើឈាមហូរចេញយ៉ាងម៉េចតែឈាមនឹងជាអាបោធាតហូរចេញមកហើយចុះសម្រែកមនុស្សដែលបកាច់បកិនព្រោះយើងធ្វើបាបវេទនានោះអានោះយ៉ាងម៉េចអាវាគ្រាន់តែជាសម្លេងអីយ៉ាងទៅខ្យល់បក់សម្លេងផ្ទះបាញ់ហើយនឹងសម្លេងនោះវាខុសគ្នាអីទៀត ចុះចិត្តរបស់គេដែលវាដែលគេមិនព្រមលំមជាមួយយើងដែលគេរងទុកវេទនាដែលគេយំស្រែកចិត្តដែលគេប្រឆាំងពីក្នុងវាយ៉ាងម៉េចអានោះវាជាតិនេះមិនធៀបវាជាធម្មជាតិនឹងវាតែអញ្ចឹងនិយាយថាបើយើងទៅបុកវាវាស្រែកតែអញ្ចឹងឯងប៉ុន្តែសួរថាវាមានចិញ្ចៀបាបឯណាមានបាបមានបុណ្យឯណាវាដូចថាយើងទៅលោប្រពន្ធគេអញ្ចឹងកូនកូនគេដែរប្រពន្ធគេដែរដូចថាសាច់ប៉ះសាច់អីអញ្ចឹងណាមានជាបាបឯណាសំបីតាអាច អាស្អីដែលយើងលមួយលមួយពីក្នុងដែលយើង ថាលំងនេះអាហ្នឹងក៏មិនដឹងជាសីបង្កត់ធម្មជាតិនឹងវាអញ្ចឹងវាមានទៅជាហៅថាបាក់ហៅកបុននេះអាហ្នឹងយើងអ្នកថាអីចឹងគិតគិតគិតគិតត្រេះរិះត្រេះរិះទៅទទួលស្គាល់ថាអញ្ចឹងមែនអញ្ចឹងមែនច្បាស់ផងថាមានបាក់មានបុនអីទេនៅក្នុងសម័យព្រះ មានវិខុមនុស្សឈ្មោះអរដ្ឋវិខុឈ្មោះលោកឈ្មោះអរដ្ឋអរដ្ឋវិខុហ្នឹងលោកដើរទៅនិយាយកោកកោប្រាប់គេប្រាប់ឯងថាខ្ញុំយល់ពាក្យព្រះនិយាយហើយអាត្មាហ្នឹងយល់ហើយ អ្វីដែលភាសាពុទ្ធនិយាយនឹងខ្ញុំយល់ច្បាស់ណាស់គឺថាតាមពិតទៅបាបបនអីគ្មានទេទោសនៃកាមគុណអីក៏គ្មានដែរគឺក្នុងន័យដែលលោកយល់ចង់និយាយថាឥឡូវបើយើងសេពកាមអរិយបុគ្គលសេពកាមឧទាហរណ៍ចាំមានទោសឯណាវាដូចថាសាច់បាសសាច់អីចឹងចិត្តបាសចិត្តចេតសិកបាសចេតសិករបៀបចឹងណាមិនចាត់ទុកថាជាសត្វបុគ្គលមិនចាត់ទុកថាជាល្អអក្រក់អីទេវាដូចតែវាស្មើថេញចឹងណាហើយមិនគិតលេងលេងទទួលស្គាល់ថាការពិតចឹងមែនចេញពីក្នុងយ៉ាងមកជ្រាប សរសៃទៅសូវអស់លីងគឺចឹងក្រោយដល់ពេលអញ្ចឹងមនុស្សពួកខ្លះណាដែលចាត់ទុកថាបាបនឹងបនវាគ្មានអីទេលោកចាស់សាក់សម័យមើលចោះពេលដែលទៅប្លន់ទៅលួចគេម្ដងម្ដងតាមមានភ័យព្រួយមានរង្គេសមានមានកដៅខាយខ្លាំងនេះបើថាដូចយើងយើងយើងយើងមិនទាន់មានមច្ឆារដ្ឋិអញ្ចឹងទេប៉ុន្តែព្រោះខឹងទុកចិត្តបានព្រោះចង់បានទ្រព្យគេលមោកម្ដងម្សាអញ្ចឹងប៉ុន្តែពេលយើងទៅធ្វើរឿងនោះទៅដូចថាវា វាវាពិបាកពីចិត្តខ្លះដែរណាបាញ់គប់ឡងបាច់ច្បាក់ផងនឹកឃើញដល់បាបកម្មដល់ឃើញដល់នរកប្រាន ជាសម័យវ័យឆ្ងាយគាត់ថាខ្លួនឯងធ្វើមិនត្រូវទេលាក់បាំងហែកភ្នែកមហាជនអីយ៉ាងវាចេះតែមានអានឹងមកឈួលឈួលពីក្នុងប៉ុន្តែពេលមនុស្សដែលយល់សុខដូចកណាលើបានឡើងមិញដូចមួយឆាតអធិមិញសន្លឹងទៅនៅក្នុងកែវភ្នែកគឺថាដីប៉ះដីទឹកប៉ះទឹកអីចឹងវាស្និទ្ធប្រប៉ុណ្ណា ទៅអាការទៅធ្វើរបស់ខ្លួនវាស្និទ្ធប្រប៉ុណ្ណាទៅ ព្រោះថាបើលោកធំលោកធំណាមួយគាត់ទៅយកដីអ្នកស្រុកដល់ពេលអ្នកស្រុកយំយំដូចថាយកដីអ្នកស្រុកអស់មួយខែអញ្ចឹងគេយំរងទុកវេទនាគ្រប់គ្នាហើយរូបភាពវាចេះតែមកមកមកអញ្ចឹងទៅគាត់ក៏វាពិបាកចិត្តដែរដូចថាវាអត់ស្រួលពីក្នុងមកដូចថាពិបាកអាចដូចភ្លើងឆេះពីក្នុងអញ្ចឹងប៉ុន្តែប្រសិនបើមានប្រសិនបើមកឆាតតិនឹងមានឧទាហរណ៍អង្គញានឹងលោកអង្គញាគាត់មានវិឆាតតិអញ្ចឹងគាត់ថាមានបាបមានបនឯណាវិញ ស៊ុបទៅរបៀបដូចកណាពណ៌នាមិញតែសង្ឃឹមបានដីមកវិញមិនទេសង្ឃឹមគាត់ឲ្យដីមកវិញគាត់មានគណិតចឹងអត់សង្ឃឹមគាត់អសូរដែលយើងខំលើកស្លាកថាឈប់ទឹកដែលអ្នកស្រុកខំលើកស្លាកថាឈប់ធ្វើបាបអ្នកក្រទៅណាទៅលើកជាមួយរមច្ឆារដ្ឋៈចឹងតែសង្ឃឹមថា អ្នកនឹងមើលស្លាកហ្នឹងហើយត្រឡប់ត្រឡប់ថាអើណាត់វាខ្លះដែរវិញមិនត្រឹមតែវាមិនរោទោសអញមិនចាប់អញដាក់គុកវាមកវល់អញវិញឲ្យវិញខ្លះតែអញទៅរួចទេ អត់ទេណាអាត្រង់តំណងបានជាលោកចែកលោភៈមូលចិត្តហ្នឹងថានៅក្នុងប្រភេទទី1ហ្នឹងចិត្តរបស់អ្នកខ្លះហ្នឹងជាលោភៈប្រកបដោយសោមនស្សហើយជាទិដ្ឋិសម្បយុទ្ធអាពាក្យថាសម្បយុទ្ធហ្នឹងមកពីពាក្យហ្នឹងឯងនឹងយកពាក្យសម្បយុទ្ធហ្នឹងក្នុងន័យត្រូវសម្បយុទ្ធហ្នឹងមើលតែចេះគិតបែងចែកជ្រៅត្រូវថាសម្បយុទ្ធមើលតែមិនចេះបែងចែកគោត្រូវថាវិបយុទ្ធអីចឹងទៅនិយាយទៅផ្ដាស់ឲ្យទៅរួចពីមាត់ នៅបើចង្ហល់ថាខំមិនទទួលទៀតមិនដឹងថាពាក្យថាសម្ពយុទ្ធវិបយុទ្ធយកមកពីណាក៏មិនដឹងសពថ្ងៃហ្នឹងបកស្រាយលបឡាយពីទឹកពីដីខ្ញុំកណាចង់បញ្ជាក់ចេះមែនទេចង់បញ្ជាក់ថានៅក្នុងអកុសលប្រភេទខ្លះខ្ញុំកណាមិននិយាយតែម្ដងនិយាយពី3ដងចោះរួមយកគ្នាវាជាលក្ខណៈតួលំបោបតួអកុសលដែលមានមច្ឆាទិដ្ឋិនឹងស្រោបមកជាមួយ ដល់ពេលអញ្ចឹងប្រសិនបើពលជនណាដែលមានចិត្តប្រភេទបែបហ្នឹងពលជនហ្នឹងត្រូវបានលោកឲ្យឈ្មោះថាអតិពលមានន័យថាមនុស្សប្រភេទពួកហ្នឹងมันអាចកែបានទេពិបាកកែដូចថាក្នុងបច្ចុប្បន្នអត្តភាពហ្នឹងគឺមិនឆារថិនវាក្រាស់ទាំងយើងទាំងគេដែលហើយទៅសំបីប្រពន្ធក៏បអស់ល្អដែរมันនឹងគេកែមិនថាប្រពន្ធល្អទៅចុះ នៅក្នុងអភិធម្មនោះបានអើយដល់បុគ្គលពួកខ្លះដែលជាបច្ឆាតតិនិយតបច្ឆាតតិលោកនិយាយថានេះគុំថាឲ្យប្រពន្ធអងគុំឥឡូវនេះបញ្ជន80សម្ដែងធម្មទេសនា40ឆ្នាំឲ្យស្ដាប់ទោះបីថាមានប្រពន្ធកើតស្អែកស្អែកទៀត100អង្គ7អង្គតទៀតក៏ជួយនៅនឹងអត់បានផងមកអត្ថភាពហ្នឹងណាណាព្រោះអាកម្លាំងបច្ឆាតតិនឹងវាធំណាស់អំណាចបច្ឆាតតិនឹងវាធំណាស់ជួយជួយអត់បានហ្នឹងលោកចាក់ ខ្ញុំកណាចង់លើឧបមាតូចមួយឲ្យឲ្យញោមអ្នកស្ដាប់ហ្នឹងរៀនគិតចេះឧទាហរណ៍ថាដូចដូចកំណាត់ឈើដូចកំណាត់ឈើមួយដែលដែលយើងដើរទៅព្រៃហើយយើងឃើញថាវាវាដាច់ជ្រុះមកទៅយើងស្ដាយណាដើមឈើដួលអញ្ចឹងដើមឈើងាប់វាដួលហើយវានៅមានក្លឹមខ្លះវាមានវាមានកដាស៊ីវាមានកន្លែងខ្មៅអុចប្រហោងខ្លះប៉ុន្តែយើងស្ដាយថាវានៅមានកន្លែងណាដែលអាចប្រើបានអញ្ចឹងយើងមិនរើសមកហើយ យើងមិនរើមកយើងមិនយកកបិតយកណារបស់យើងគឺឆ្កៀលអាកន្លែងខូចចេញមិនចឹងឯងប៉ុន្តែអាកតិចអាកណាត់ឈើអីនោះយើងមិនមិនជាចេញអាកន្លែងណាខូចចឹងណាពួកយើងនៅឃើញថាវានៅមានកន្លែងខ្លះដែលយើងយកមកឆ្នៃធ្វើតុកធ្វើទូបានយើងជ្រៀកយើងជាវាមកណាចុះបើចុះប្រសិនបើប្រសិនបើបើដុំឈើនឹងដុំមួយដុំធំមើលទៅមួយដុំធំប៉ុន្តែវាសោះអស់លិញណា ដូចថាបើបោកពកស៊ីវិញបើថាព្រុយស៊ីវិញថានឹងសោះសាច់អស់លេងសួរតែយើងទៅជ្រៀកយកកន្លែងចំណេញបានអត់យើងទៅជ្រៀកយកកន្លែងវាជាមានបានអត់អត់អត់បានទេឬថាដូចឈើដូចឈើដែលវាដែលវាធ្លាក់ទឹកវាមានស្លែកាន់ខាងក្រៅក្រៅអានឹងយើងជាសបកចេញណាយើងជាសបកចេញយើងកោសសបកចេញកន្លែងណាដែលវាជွំទឹកខ្លាំងពេកយើងសុកចិត្តយកយកកបិតនឹងយើងទៅរុកដល់សាច់វាជាចេញនឹងដុំទាំងដុំប៉ុន្តែអាចប្រើបានខ្លះ ឲ្យចុះបើឈើនឹងត្រាំទឹកនឹងឡើង100ឆ្នាំទៅហើយមកទោះថា100ចុះវាមិនដែលមានទេត្រាំនោះទៅវាចូលអស់លិញហ្មងចឹងណាបើធ្វើបើយើងយកកបិតឆ្កៀលគាត់ឆ្កៀលអស់ហ្មងបើយើងយកកបិតឆ្កៀលលោកតាឆ្កៀលលោកកុំឲ្យសល់កន្លែងហ្មងវាខូចហ្មងដូចថាឆ្កៀលតាណាក៏បានដូចគ្នានៃជនមច្ឆាតតិបន្តិចជនមច្ឆាតតិប្រភេទទី1ដោយអំណាចមច្ឆាតតិនឹងវាជ្រូតជ្រាបពេញទឹកពេញដីទៅណា ក្នុងចិត្តរបស់ពួកគេវាសុខបាច់ហៅមិនថានិយតតធិទេណាហៅថានិយតមច្ឆាតតិក៏បានដល់ពេលដល់ពេលវាជ្រាបឡើងសោះសាច់អស់ទៅអញ្ចឹងហើយនេះវាជ្រាបក្នុងចិត្តនឹងឡើងឡើងសោះអស់ហើយនេះដល់ពេលអញ្ចឹងសូម្បីបុគ្គលដែលមានសមត្ថភាពប្រហែលប្រពុតនឹងក៏មិនដឹងទៅទៅឆ្កឹះទៅឆ្កៀលយកអមច្ឆាតតិនឹងឲ្យចេញពី ពីចិត្តរបស់អ្នកនឹងឲ្យទាញចិត្តរបស់អ្នកនឹងឲ្យមកជាចិត្តល្អវិញកើតវាលើថាដូចជាងឈើនោះជាងនោះជាងធ្លាក់ទៅលើមេឃបើអត់ចាប់ជាតិជាងឈើហ្នឹងមិនមែនជាងធម្មតាណាប៉ុន្តែដល់ពេលកំណាត់ឈើហ្នឹងជ្រាបជ្រាបទឹកអស់លីងទៅហើយជ្រាបខ្លួនសល់សាច់កន្លែងណាល្អមកតសៃសោះនេះតើឲ្យជាងឈើនឹងឈៀលយ៉ាងម៉េចផុតប៉ុន្តែប៉ុន្តែយល់វាឧបមាមកណាដែរកណាអញ្ចឹងបានជាលោកនិយាយថាទោះបីប្រពុត7អង្គគង់ជំរាបចរនេះ ម្ដងជួគ្នាទេសនាម្ដងបងជួយអ្នកអញ្ចឹងអត់បានទេណាខ្ញុំកណាចង់និយាយយ៉ាងខ្លីថាពលជនខ្លះការដែលចេញទៅធ្វើបាបជាការប្លន់ជាការកេងប្រវ័ញ្ចជាការបន្ទុះសារាយជីវិតអ្នកដទៃហ្នឹងទៅដោយអំណាចបច្ឆារដ្ឋិដែលវាជ្រាបជ្រួតក្នុងចិត្តសន្តានហ្នឹងសពឲ្យហើយ ដល់ពេលអញ្ចឹងពុំអាចត្រឡប់ក្រោយបានទេចាអានោះក៏ហៅថាពេលដែរយើងបន្ថែមពាក្យថាជាអតិពេលហ្នឹងណាពេលក្រោយលែងណាប៉ុន្តែប៉ុន្តែពេលមកពួកទៀតនៅក្នុងន័យថាមិនមែនមានមច្ឆាតថេអីចឹងទេខ្ញុំកណាផាតូលើកគ្រឿងអ្នកស្រុកអ្នកស្រែចុះមិនមែនចោតមិនមែនចោតពួកគាត់ថាពេលអីកុំកុំប្រកាន់ទេអាត្មាគ្រាន់លើកតួយ៉ាងថាជីវិតអ្នកស្រុកយើង ជាពិសេសជីវិតអ្នកជនបទលោកចាស់ តាំងពីក្មេងរហូតដល់អាយុប្រមាណប្រហែលប្រហែលជា30ទៅ40ភាគច្រើនកិច្ចការមុខរបររបស់គាត់សិតតែតកតងនឹងការសម្លាប់សត្វរោគត្រីធ្វើស្រែទៅបាញ់ឆ្នាំសម្លាប់កដោបក្លាតក្រិតអ្នកខ្លះរស់ស៊ីចំជ្រូកលក់កាប់សាច់ខ្លះសំចំគោបកបកើតខៀលបកើតនៅកសិដ្ឋានចំនេះចំនោះជីវិតគាត់បកងបកា ពិតណាស់រាល់ទង្វើរបស់គាត់នឹងសត្វតែជាអកុសលដែលគាត់ធ្វើទៅណាណារហូតដល់អ្នកខ្លះទៀតណាក្រពេកតលច្រកពេករោគស៊ីបញ្ញាប់មានបានដូចវាឃ្លានពេកទៅម្យ៉ាងវាតលច្រកផងទៅយ៉ាងបានជាគេនិយាយលេងនៅក្នុងសង្គមគេនិយាយ ថាស្រុកតាណាក្រកើតចោលហើយមនុស្សមិនចង់ធ្វើចោលវាធ្វើចោលដែរឧទាហរណ៍ស្រុកយើងអត់មានការងារធ្វើឧទាហរណ៍ថាបើសិនជាថៃនេះគេបដិញពលករយើងពី3លានអ្នកហ្នឹងឲ្យមនុស្សក្នុងស្រុកខ្មែរវិញសុកសុកមកខ្មែរហ្មងហើយ អត់មានអីសេប្រកាសប្រហែលជាលួចមន់ទានេះតាមមើលគេនិយាយចឹងលួចគ្នាពីទឹកពីដីគាត់មិនឈ្នះព្រោះអំណាចការឃ្លានវាបុករុកយ៉ាង សម្រាប់ចិត្តត្រូវតែលួចហ่ะឃ្លាននោះណាយ៉ាងជាដើមហ្នឹងជំរើសចុងក្រោយណាអ្នកខ្លះទៀតគាត់មិនដឹងគេរកស៊ីអីកម្រិតប្រាជ្ញាក៏ប្រអត់មានក្រក៏ក្រលទាល់ក៏ទាល់មួយយ៉ាងទៅអាជាតិជាអ្នកមានអាធម៌លមោពីក្នុងមកស្រាប់ផងទៅ ត្រូវបានចោលបបួលដឹកនាំបង្រៀនវិធីចោលទៅអាទៅកោះម៉ូតូគេទៅកាច់កញ្ចក់ឡានពីថ្ងៃរស់នៅធម្មតាធ្វើដូចមនុស្សធម្មតាអញ្ចឹងដល់ពេលយប់ឡើងគេប្រហែលលួចគោគេទៅបាត់ខ្ញុំទៅអ្នកភូមិមួយគ្នានោះទទួលស្គាល់ការពិតថារាល់ទង្វើទាំងអស់នោះសត្វតែជាអំពើបាបបាបតូចនិងបាបធំយើងប្រើពាក្យថាបាបតូចនិងបាបធំប៉ុន្តែប្រសិនបើមច្ឆារដ្ឋិខាងដើមនឹងអត់មានទេប៉ុន្តែ ណានេះនៅចាត់ទុកនៅក្នុង ពាក្យថាពាលដូចយើងបាននិយាយចឹងណាពាលក្នុងគាថានេះដូចដូចដូចមកតោដូចចោមុនដែលបានត្រាស់ដឹងជាសោតាចោដែលយើងលើកឡើងមិញណាណាសួរថាបោកប្រហេតអីបានជាគាត់ធ្វើចោអាចថាគាត់ចង់បានរបស់គេនោះយើងនិយាយចឹងទ្រុះស្រួលអីចឹងលួចរបស់គេវាធូរអីចឹងឃើញរបស់គេវាឆ្ងាញ់អីចឹងព្រោះគាត់ក្រអញ្ចឹងទៅតល់ច្រកទៅមិនដឹងជារោគស៊ីអីមានលួចគេទៅវាស្រួលស្រាប់ស្រាប់ចោគេនិយាយអញ្ចឹងលួចរបស់គេស្រាប់ស្រាប់ ប៉ុន្តែប៉ុន្តែពេលប៉ុន្តែប៉ុន្តែដល់ពេលហេតុផលចូលតាមតិចទៅទៅកែប្រែទៅប្រឆាំងអតិថិគាត់ក្នុងដល់ពេលអតិថិរបស់គាត់ត្រូវបានជំរះអាការវែងពាន់ចេញតិចម្ដងតិចតិចម្ដងទៅវារុញចិត្តរបស់គាត់ឲ្យមានពលឺដល់ពេលរុញរបស់ចិត្តរបស់គាត់មានពលឺមានតែកុសលឯនោះពេលនោះគាត់គាត់ចាប់ដើមនឿយណាយគាត់ចាប់ដើមស្អប់ពើមពីការធ្វើខុសរបស់គាត់ឃើញថាខុសហើយនឿយណាយនឹងការខុសទៀតដូចយើងកូនចាស់ចូលដល់ កូនចៅបានរៀបរាប់ខាងលើខាងថាជនពីលដែលវាជ្រាបទៅដោយមច្ឆាទិដ្ឋិហ្នឹងវាមិនដែលបានវិលត្រឡប់មកជាមនុស្សល្អវិញទេអាហ្នឹងមកពីវាជ្រាបជ្រួតជ្រាបដូចជាយើងត្រាំត្រាំដើមឈើនៅប្រទេសអូស្ត្រាលីគេត្រាំអាសសរផ្ទះឬសរឈើដែលគេយកមកធ្វើការហ្នឹងគេត្រាំនៅក្នុងអាថ្នាំគេហ្នឹងអាថ្នាំវាជ្រាបចូលទៅក្នុងឈើហ្នឹងណា វាមិនអាចសັບដតីមកមកស៊ីឈើនឹងបានទេដោយសារតែឆ្នាំនោះជ្រាបចូលក្នុងឈើនឹងយ៉ាងណាមិញជនពៀលដែលវាពោពេញទៅដោយភាពអកុសល ដែលដូចគុណចាស់បានរៀបរាប់ចឹងថាវាជ្រប់ងប់នៅក្នុងហ្នឹងមិនងាយនឹងកែប្រែចុះប្រភេទមួយណាដែលអាចកែប្រែបានទៀតអឺគឺជនពៀលប្រភេទទី2ប្រភេទទី2អឺបើសិននៅក្នុងអភិធម្មគេនិយាយពីរឿងរឿងវិបយុទ្ធឡើយគេណានិយាយពីវិបយុទ្ធតិចណាព្រោះសាមយុទ្ធនិយាយទៀត ឥឡូវឧទាហរណ៍ដូចនៅក្នុងលោភៈវិញសោមនស្សៈសហកតាំងតថេកតវិបយុតាំងអសង្ខារិកាំងដួងចិត្តលមោបឯណា ដែលវាកើតឡើងម្ដងម្ដងប៉ុន្តែ มันមានមច្ឆាតថេអោបផ្ទើពីក្រោយឡើយជាធម្មជាតិនៃការធម្មជាតិនៃចិត្តលមោបបែបធម្មតាធម្មតាបើយើងនិយាយជាមនុស្សថាមនុស្សឯណាដែលមានធម៌លមោបពីក្នុងមក ធ្វើអ្វីអ្វីគ្រប់យ៉ាងបំរើភាពលំមុខរបស់ខ្លួនប៉ុន្តែពុំប្រកបដោយមច្ឆាតធិដូចអ្នកទី1ទេណានិយាយស្រួលស្អាប់និយាយថាម៉េចទៅអ្នកស្រុកខ្លះដឹងដែរថាធ្វើនឹងវាខុសវាបាបមិនដឹងទេធ្វើយកវាអត់ត្រូវទេប៉ុន្តែលាក់គេគាត់ធ្វើដូចអង្គញាខ្លះគាត់ដឹងថាគាត់ថាធ្វើគាត់អក្រក់ប៉ុន្តែគាត់យកឈ្នះអាភិបរបស់គាត់អត់បានគាត់ឃើញតែស្រុកប្រហែលចឹងនៅທາງពេលនឹងច្បាប់មិនទាន់រឿងអញបានផងអាចចេះសិនទៅបានទ្របអីចឹង បើសិនបើច្បាប់នឹងតឹងគាត់លេងខ្លាចច្បាប់ខ្លាចអីចឹងគាត់ដឹងថាចង់និយាយថាគាត់នៅដឹងថាគាត់ធ្វើខុសមិនដឹងទេដឹងថាអញធ្វើនឹងវាអក្រក់ដឹងហ៎ប៉ុន្តែយកឈ្នះអាលោកធម៌គឺការចង់បានមុខមាត់របស់ខ្លួនវាកើតប៉ុន្តែមិនទទួលស្គាល់ថាដឹងថាខ្លួនឯងធ្វើខុសដឹងថាធ្វើនឹងខុសក្តៅដែរក្តៅដែរកុហលកាហាយខ្លះដែរប៉ុន្តែ បំណាច់ថាលោកធរគឺការចង់បានលុកមុខមាត់ទសាយោសៈនន្ទាសុខពីការចៃវាទ្របដែលបានមកពីការយកដីយកទឹកគេនឹងវាធំពេកវាលួងលួងពីក្របអានឹងទៅសិនទៅចេះតែធ្វើទៅដឹងដែរបន្តអ្នកយ៉ាងប៉ុន្តែលក្ខណៈតាមបានអ្នកយ៉ាងអ្នកមានការលពោបយ៉ាងឬថាអ្នកស្រុកអ្នកស្រែយើងដែលគាត់រកស៊ីហ្នឹងតា ជីវិតគាត់គាត់ថាគាត់ជារួញគាត់អ្នកនេសាទត្រីហ្នឹងគាត់នេសាទហ្នឹងទៅដល់ពេលគាត់ចាស់គាត់ជប់ធ្វើទៅរកធွာរកអាចាប់ដើមសមាទានសិលអីយ៉ាងមកប៉ុន្តែជីវិតដំបងដៃនៅពីក្មេងធ្វើស្រែធ្វើចំការបាញ់សម្លាប់សត្វបាញ់អីប៉ុន្តែនៅតែទទួលស្គាល់ថាវាបាបចឹងនៅតែក្តៅក្រហាយចឹងតនេតនេនៅតែវិច្ចចំនួនកណាបាបប្រមាណទៅទៅសម្រាប់សត្វចឹងមិនតែចុះទៅរូបរបស់គាត់ការងាររបស់គាត់គាត់ កិច្ចមិនរួចទៅណាបំផុតណាថ្មីឥឡូវការងារតែណាហ្នឹងយើងមិនដឹងទៅដោះស្រាយមិនទេយើងមិនមែននិយាយប្រាប់ដំណោះស្រាយថាញោមឯងឬធ្វើនេះគ្មាននរណាទៅទទួលរ៉ាប់រងដោះស្រាយគាត់ទេគ្រាន់ថាយើងគ្រាន់តែនិយាយថាអ្នកអញ្ចឹងវាមានដែររឿងល្មោបហ្នឹងវាមានដែររឿងរឿងលោភៈវាមានដែររឿងទោសៈប៉ុន្តែมันប្រកបដោយមជ្ឈាតធិដូចអ្នកទី1ទេអ្នកអញ្ចឹងហើយដែលយើងយកមកនិយាយថាពេលលជនក្នុងទីហ្នឹងបើសិនបើចេះដឹងខ្លួនថាខុសណា ចាប់ផ្ដើមខ្លាយជាបណ្ឌិតហើយពេលនោះប៉ុន្តែប៉ុន្តែតន់ណាកណាហ្នឹងវាចូលក្នុងវគ្គទី2ហើយគេថាហ្នឹងដែលចូលកថាខណ្ឌទី2តែណាគេថាពេលជនក្នុងទីហ្នឹង គឺវាថាពេលជនក្នុងទីហ្នឹងសម្ដៅយកជនទី2នេះដែលដែលខ្ញុំកណាបាននិយាយថាទិដ្ឋិវិបយុទ្ធនេះកណាវាថាវិបយុទ្ធក្នុងទីហ្នឹងមានន័យថាវាប្រះចាអមចាតធិហ្នឹងវិបយុទ្ធហ្នឹងណាកណា ប៉ុន្តែវិបយុទ្ធខ្មែរយើងយកទៅផ្សព្វផ្សាយយកទៅបកស្រាយសប្តាហ៍ហ្នឹងញោមខ្លះហ្នឹងគាត់បកស្រាយទៅវិបយុទ្ធហ្នឹងសំដៅយកដូចថាអត់ដឹងខុសដឹងត្រូវហៅថាវិបយុទ្ធហ្នឹងឡប់ឡាយទៅទៀតដើម្បីតែពាក្យហ្នឹងប្រាំត្រូវបងគេគេនិយាយថាប្រះចាក់ប្រះចាក់បញ្ញាទៀតនិយាយយើងថាប្រះហឹងគាត់បកប្រែថាប្រះចាក់បញ្ញាអាវិបយុទ្ធហ្នឹងតាមពិតហ្នឹងភាសាហ្នឹងដែលខ្ញុំគណៈបានបញ្ជាក់ថាវាជាសាធារណៈពាក្យទេវាមិនបានបញ្ជាក់ពីរឿងល្អអក្រក់ស្អីវាសម្បយុទ្ធបានថាប្រកប វិបយុទ្ធបានថាប្រាស់ដល់ពេលតថេវិបយុទ្ធក្នុងទីហ្នឹងតថេហ្នឹងគឺកំណែយកមច្ឆាតថេដល់ពេលតថេវិបយុទ្ធបានថាអត់មានមច្ឆាតថេទេពេលហ្នឹងវានិយាយទៅវិញមានចឹងតើមិនមែនពាក្យថាវិបយុទ្ធមិនមែនពាក្យពាក្យថាវិបយុទ្ធនឹងដៅយកដៅយកវាវាខូចទេដៅយកវាអាក្រក់ទេដៅយកវាខុសទេចង់និយាយថាវាវាអត់ទៅវិញធ្លាប់តែមានមច្ឆាតទេប៉ុន្តែអត់មានមច្ឆាតទេវិញហៅថាវិបយុទ្ធភាសាបាលីវាអត់មានវិញ ផ្ទុយវិបាកវិបាកវិនឹងវាផ្ទុយវិញតែប៉ុន្តែខ្លងសារវាតែណាអញ្ចឹងបានជាយើងនិយាយថាដូចនៅក្នុងគាថាអីចឹងតាមពិតគាត់មិនដឹងជាគាត់ទៅធ្វើចោលព្រោះហេតុអីប៉ុន្តែដល់ពេលគាត់ទៅស្ដាប់ប្រពុតនិយាយនោះខ្លំខ្លំចាំមើលស្ដាប់ព្រះអង្គនិយាយនិយាយទៅវាចូលចូលចូលចូលទៅប្រាជ្ញាកើតឡើងដោះស្រាយខាងក្នុងបានទៅជាសោតាបានបុគ្គលបាត់ទៅឯម្នាក់ទៀតនោះ មកវិញហ្នឹងគាត់ឃើញដៃបិទធាក់គាត់បានអីហើយគាត់បានរហូតនោះចាប់ដើមអួតហ្មងគាត់ថាណែណែណែអាហ្នឹងចូលលក្ខណៈលេង trade off ពីរយ៉ាងអាមួយ trade off ផ្នែកខាងល្អមួយ trade off ផ្នែកខាង រីករាយក្នុងការលួចគេបានទៅទៀតហើយថែនឹងមើងងាយគេទៀតហ៎យើងកំពុងតែចង់និយាយថាពាលជនឯណាពាក្យថាពាលជនឯណាគឺប្រភេទទី2មិញណា ណាពលជនឯណាដែលត្រឡប់ខ្ញុំកណាប្រើពាក្យថាត្រឡប់ប្រែណាមញ្ញតិហ្នឹងដែលដែលត្រឡប់ជាដឹង ដែលត្រឡប់ជាស្គាល់នៅភាពជាពីលរបស់ខ្លួន ពួកបន្ទាប់ពីមានហេតុផលចូលទៅនោះបន្ទាប់ពីមានហេតុផលបែបចូលទៅធម្មទេសនារបស់ព្រះអង្គចូលទៅសត្វតែមានប្រាជ្ញាដឹងវិញចាប់តែមានប្រាជ្ញាត្រឡប់មកឃើញពីការធ្វើរបស់ខ្លួននោះវាខុសវិញអញ្ចឹងណា ណាភ្នាក់កណើតយើងថាភ្នាក់កណើតពលជនឯណាដែលត្រឡប់ជាដឹងនៅភាពជាពេលរបស់ខ្លួនពីពេលនឹងទៅក្នុងគណៈនឹងទៅអ្នកនឹងបណ្ឌិតោវាបេតេនសោអ្នកនេះត្រូវបានចាត់ទុកថាជាបណ្ឌិតវិញហើយដែលខ្មែរយើងនិយាយថាអ្នកល្ងងមិនជាបញ្ហាបើសិនបើដឹងថាខ្លួនឯងល្ងងអ្នកហ្នឹងមិនទៅជាអ្នកចេះវិញហ្នឹងបាទអញ្ចឹងហ៎បាទគតិសង្គមគេនិយាយអញ្ចឹង នយោបាយអូខេនិយាយអញ្ចឹងពលរដ្ឋបើដឹងតែខ្លួនឯងល្ងងគាត់លែងល្ងងបាត់ហើយពួកគាត់ដឹងតែខ្លួនឯងល្ងងគាត់ចេះតាមដានប៉ុន្តែបើដឹងតែខ្លួនឯងល្ងងគាត់ទៅគាត់ឆ្លាតហ្នឹងអូយមិនបាច់រវល់នយោបាយទេពលរដ្ឋរវល់ទៅវាប្រឡាក់អីចឹងវាកដៅវាអីចឹងយើងគិតទៅរោស៊ីវាវាអត់មិនស្រួលខ្លួនអានេះអ្នកទៅរវល់នាំតែរឿងឯងអ្នកមិនរវល់ទៅព្រោះស្រួលអានេះគាត់តែគិតទៅគាត់ឆ្លាតហ្នឹងដល់ពេលស្រុកទៅមានបញ្ហាគាត់ងាប់មុនគេបណ្ដោយល្ងងមិនដឹងតែខ្លួនឯងល្ងង អានឹងកតិសង្គមគេនិយាយចឹងហើយមិនមែនជាពាក្យលីខ្វាន់យូទេខ្ញុំគិតថាពាក្យរបស់ពុទ្ធអង្គយើងតាំងពី1000ឆ្នាំមុនខ្ញុំគិតថាបើភិក្ខុសង្ឃសាមណេរក៏របត់ខ្មែរយើងអ្នករៀនសូត្រផ្នែកគំនិតបើពួកគាត់បានសិក្សាពុទ្ធវិកាយល្អខ្ញុំសិក្សាតិចតួចក៏មករបៀបទៅលើទៅនេះបន្តិចទៅនោះបន្តិចតាមអាចារ្យតាមលោកសង្ឃទេសនាពីបីម៉ាត់ចឹងมันអាចយកកិច្ចការបានទេបើពួកគាត់សិក្សាឲ្យល្អខ្ញុំគិតថា នឹងមានមោទនភាពនៅក្នុង មេរៀនរបស់ព្រះបន្ទាប់ពីមានមោទនភាពហើយនឹងព្យាយាមយកមេរៀនរបស់ព្រះអង្គហ្នឹងឲ្យចូលក្នុងសង្គមរបស់ខ្លួនពួកគ្មានមេរៀនណាល្អជាងហ្នឹងឯងក្រាក្រាគេតែឆ្ងល់រឿងប្រសងអង្គខ្លះលោក ជាធម្មកថាដែរពេលខ្លះលោក លើកសត្វទស្សនៈគេទស្សនៈតាំងពីអ្នកប្រាជ្ញអ្នកប្រាជ្ញយកមកនិយាយតាមពិតទៅចេញពីទស្សនៈរបស់ពុទ្ធទាំងអស់ហើយគ្នា ហើយទៅយល់ទៅទស្សនៈខាងគេខ្ញុំមកនិយាយវិញថាណាគួរឆ្ងល់ដែរទេខ្ញុំកណាគោធ្លាប់ប្រទេសដែរនិយាយលេងចោះលោកជាច្រើនដូចថាលោកដែលមានចេះចេះភាសាអង់គ្លេសផងលោកបានទៅមើលអាសភៅដែលដែលមនុស្សខ្មែរយើងធម្មតាគាត់មិនចេះមើលប៉ុន្តែលោកអ្នករៀនចេះភាសាអញ្ចឹងលោកទៅមើលសភៅណាដែលវាពាក់ព័ន្ធអ្នកជោគជ័យពាក់ព័ន្ធនឹងលោកប្រាជ្ញនេះលោកប្រាជ្ញទៅទៅលោកទៅយកអាឃ្លៀរបស់គេមកមិនមែនយកតែសម្ដីនឹងជាប្រែខ្មែរស្ដាប់ទៀតយកអង់គ្លេសនឹងមកនិយាយផង ពេលដែលលោកពោលហើយមើលទៅលោកដូចថាលោកមានអារម្មណ៍ថាខ្លួន លោកដូចពោពេញដោយធម៌ពលស្អីដូចថាលោកមានមោទនភាពខ្លាំងណាខ្ញុំកណាចេះអនិតឃើញខ្លួនឯងស្ដាប់ទៅចេះមានអារម្មណ៍ថាសាបវាសាបត្រង់ថាងាប់ហើយខ្លឹមសារចុកចុងនោះសាបឲ្យសូនឯតែមានមោទនភាពឯងពេលណាយើងទៅសិក្សាពុទ្ធកាទៅបើដឹងតែកតេអស់ហ្នឹងមានសាបណាវាគ្មានស្ដាប់ទៅអស់ចាព្រោះបើអ្នកស្រុកអ្នកស្រែគាត់ពុំដែររៀនពុទ្ធកា គាត់លើលោកអ្នកនេះអ្នកនិយាយអ្នកប្រាជ្ញនោះនិយាយបណ្ឌិតខាងនេះនិយាយអ្នកនយោបាយលោកនេះលោកនោះនិយាយអូលើកអតិនេះកតិនោះគាត់គិតថាគេជ្រើណាបោះចាមនោះជ្រើគាត់ពេញចិត្តគាត់មោទនភាពគាត់ដល់ពេលសម្រាប់សម្រាប់អ្នករៀនសូត្រក្នុងពេលពុទ្ធិកាបានបានអស់ណាដល់ពេលយកមកស្ដាប់គាត់អាចឃើញតាមវីយូកន្លែងហ្នឹងព្រះអង្គជាតាមវីយូសាបសូមនិយាយនិយាយមិនគ្រប់ទៀត តាមពិតនៅក្នុងគាថាព្រះអង្គលោកសំដែងលើកយកមកគាថានោះសិតតែមានមានហេតុគ្រប់យ៉ាងហេតុក៏ហេតុផលគ្រប់ដើម្បីប៉ុន្តែនិយាយលេងនិយាយលេងថាឥឡូវសាក់លបងមើលសាក់លបាក់សាក់លបងយកអាពាកលោកលីខ្វាន់យូនៅដាក់ជាភាសាអង់គ្លេសផងមានខ្មែរផងដាក់រូបលោកលីខ្វាន់យូឲ្យផុសហើយនឹងយកគាថានឹងទៅផុសឲ្យលោកដូចគ្នាមើលបើមិនលោកសេអាពាកលីខ្វាន់យូឡើយកណា សួរបើមានអ្នកស្រុកនៅមន្ត្រីអាគារថាហ្នឹងមោទនភាពគេថាណាពួកគាត់ជោគជ័យដឹកនាំសិង្ហបុរីអញ្ចឹងណាអត់ដឹងថាព្រះអង្គលោកជោគជ័យតាំងពី2000ឆ្នាំមុនម្លេះរឿងមួយរឿងមួយមកពីស្នាដៃពុទ្ធដែលជា គ្រូរបស់យើងអត់អត់ប្រហែលលីវ៉ាន់យូនឹងយ៉ាងម៉េច លោកកុហកខ្ញុំកណាមថាពួកកុហកខ្លះគាត់បានរៀនពុទ្ធិកាប៉ុន្តែលោកយើងអានសភៅ3 10 3អីចឹងដែរតែពេលច្រើនដូចបន្ទេថានិយមតកតេខាងក្រៅអាអមយុយភាសាអង់គ្លេសនោះម៉ាត់ណាក៏អង់គ្លេសម៉ាត់ណាក៏អង់គ្លេសមោទនភាពទៅចុងទៅវិញអានោះឲ្យតម្លៃគេខាងក្រៅណាហើយកណាដីធ្លាប់ស្ដាប់ឃ្លីបរបស់បណ្ឌិតកុលផេងលោកមានប្រសាសន៍ថាគាត់ពីដើមឡើយគាត់ នឹកឃើញថា ដើម្បីរៀនឲ្យមានភាពខ្ពង់ខ្ពស់ទៅរៀនយកចាប់យកបណ្ឌិត នៅប្រទេសបារាំងនៅណាណីជាច្រើនឆ្នាំ បានទទួលយកនៅបណ្ឌិត នៅប្រទេសគេ គឺថាវាវាថាវាល្អពិសើណាដល់ទីបំផុតបែរមកជួបជាមួយនឹង ប្រធមនៅក្នុងកម្ពី បត្រៃបដកវិញថាអរបស់មានតម្លៃនៅកន្លែងក្បែរខ្លួនឯងសោះមិនដឹង ខំប្រឹងតតរបណ្ឌិតនៅប្រទេស គេរៀនបារាំងអីណាណៃតាមពិតក្នុងកម្ពីបត្រៃបរៈមានគ្រប់សពទាំងអស់សិតកម្ពីមាសប្រាក់នៅនឹងទីនឹងឯងមិនដឹងខំប្រឹងតរកន្លែងឆ្ងាយអូយឆ្ងាយតែពុតនៅចិត្តសោះណានៅតែមានអឺ អាត្រង់កន្លែងហ្នឹងយើងបញ្ជាក់ខ្លឹមសារវាថាប្រសិនបើពាលជន មានប្រភេទទី2ដូចដែលចំក្រាបបាននិយាយមិញណាណាមិនមែនសុកសុកត្រឡប់ធៀបឯងទេវាមានហេតុបច្ច័យខាងក្រៅដូចចៃដន ថាចៃដនចុះទៅស្ដាប់ទៅប្រងទៅលួចទ្រព្យគេទៅលឺព្រះពលធម៌វិញដល់ពេលហ្នឹងវាចូលចូលចូលចូលណាទម្លាប់នៃការស្ដាប់ស្ដាប់វាចូលចូលទៅវាវាទៅទៅប្រឆាំងជាមួយអតថៈពីខាងដើមរបស់ខ្លួននោះម្យ៉ាងទៅហេតុផលវាទៅជំរះ អាការយល់ច្រឡំរបស់ខ្លួននោះដល់ពេលអញ្ចឹងគាត់សាប់តែផ្ដើមឃើញការធ្វើរបស់ខ្លួនវាខុសវាក្តៅក្រហាយវាអៀនវាខ្មាស់ដកចិត្តកវាត់ចោលអាការធ្វើបែបនោះតាំងតាំងពីនៅឈរស្ដាប់ធម៌នោះម៉េចបន្ទាប់មកទទួលយកធម្មទេសនារបស់ព្រះចូលចូលចូលទៅជាសោតាបាត់ទៅកម្រិតខ្ពស់បាត់ទៅប្រសិនបើកំណត់នៃពលជនបែបហ្នឹងហើយមានហេតុបច្ច័យជាហេតុជាផលល្អត្រឹមត្រូវទៅពីក្រោយអញ្ចឹងអ្នកនឹងត្រឡប់ធៀបវិញ កណាតេនបណ្ឌិតោតេបណ្ឌិតោពេវាតេនសោគឺអាចអាចជាបណ្ឌិតវិញហើយប៉ុន្តែប៉ុន្តែប៉ុន្តែពាលជនឯណាពាលជនឯណាដែលដែលស្វឹងដោយមានអ្នកណាអត់មានហេតុបច្ច័យណាទៅដាស់ទឿនបានមានមានអ្នកថែមចាំមានអ្នកហ្នឹងវាវាមានឆ្លាតណាមានលក្ខណៈអឺ ផ្ទុយពីតថៈយ៉ាងម៉េចមានអ្នកហ្នឹងវាជាហេតុធ្វើឲ្យជនពៀលហ្នឹងវាទៅជាកែមិនបានទៀតមានអ្នកហ្នឹងវាធ្ងន់ធ្ងរយ៉ាងម៉េចអឺប៉ុន្តែខ្ញុំកណា មានយោបល់ថាសម្រាប់គាថាហ្នឹងបើសិនបើមានសព្ទាក្រោយយើងអាចលើកមកនិយាយម្ដងទៀតបានដែរយើងខ្ញុំកណាពុំមានចេតនាបកស្រាយរឿងមានអ្នកហ្នឹងគណាព្រោះបើនិយាយពេលហ្នឹងក៏យើងតែនិយាយទួតអត់ចង់បានថែមកណាថែមអោយមានអីសំខាន់មានន័យថា បើយើងយកមានអ្នកមកនិយាយនិយាយបែបច្បិចបន្តិចចឹងនិយាយឲ្យមិនឲ្យអ្នកស្រុកយល់វាទៅជានាំស្បិចស្ពិលវិញទេគួរតែមានប្រធានបទដែលមានគេថាពាក់ព័ន្ធនឹងមានអ្នកហ្នឹងហើយយើងនិយាយរឿងមានអ្នកហ្នឹងមកបានសពគ្រប់ខ្ញុំកណាមិនចង់និយាយទេព្រោះនិយាយតិចពេកមិនអស់ចិត្តហើយក៏មានអារម្មណ៍ថាអ្នកស្ដាប់ហើយជាទទួលយកបានពាក្យថាមានអ្នកហ្នឹងទេណាថែមសប្តាហ៍ទៀតយ៉ាងមិនមែនគ្រាន់តែប្រែថាមានអ្នកហ្នឹងព្រោះថា មានអ្នកតម្កើងខ្លួនតម្កើងខ្លួនមានប្រមាណយ៉ាងឯប៉ុណ្ណឹងក៏ចប់ទេត្រូវនិយាយពីសភាវៈនិយាយពីយ៉ាងម៉េចវាឲ្យយល់ដូចយើងនិយាយរឿងមច្ឆារថៈនេះដាក់ខ្លះលើថាមច្ឆារថៈសម្បយុទ្ធដោយមច្ឆារថៈនោះគាត់មិនដឹងថាមច្ឆារថៈយ៉ាងម៉េចយើងត្រូវនិយាយថាយ៉ាងម៉េចនិយាយដល់មើលអ្នកខ្លះគិតយ៉ាងម៉េចពីក្នុងគឺអាកកគេនឹងខាត់សម្គាល់យ៉ាងម៉េចការយល់យ៉ាងម៉េចតើអញ្ចឹងបានច្បាស់ថាអូអ្នកខ្លះយ៉ាងម៉េចណាបដិសេធបាបបុណ្យដូចថាឯសារមូលហេតុអញ្ចឹង វាមានយ៉ាងដែរមនុស្សអញ្ចឹងពាក្យថាមានអ្នកហ្នឹងយើងក៏មិនតន់ដោះស្រាយនេះទុកនឹងសិនណាកណាកណាបើសិនបើអ្នកស្ដាប់គេមានចេតនាតាមដានគេនឹងតាមបានពាក្យពីរចាំមានលើកក្រោយយើងយើងបញ្ចប់ នៅក្នុងកថាខណ្ឌទី1សិនទុកកថាខណ្ឌទី2សប្តាហ៍ក្រោយអញ្ចឹងគុំចាស់អាចសរុបមកវិញថាជនពៀរណា ដែលត្រឡប់អឺ ត្រឡប់ហ្នឹងបើវាអាចស្មើនឹងវត្តបលាស់ដែរទេណាបើត្រឡប់មកវិញវត្តបលាស់មិនទេទៀតមិនទេវត្តបលាស់ហ្នឹងគេមិននិយាយក្នុងពាក្យថាត្រឡប់អាពាក្យថាត្រឡប់ដឹងហ្នឹងប្រើប្រើចេញអំពីពាក្យថាមញ្ញតិចង់និយាយថាមុនពីមុនវាដឹងឥឡូវនឹងវាដឹងវិញហើយអញ្ចឹងខ្ញុំកណាសូមប្រើពាក្យថាត្រឡប់ដឹងហើយណាអឺក្នុងទីនេះគុណចាស់ប្រើពាក្យ12ក្នុងទីនេះអឺវិញហ្នឹងវាមាន2របស់ឧទាហរណ៍ថាត្រឡប់ដឹងនៅភាព ជាពាលរបស់ខ្លួនវិញនឹងទី1វិញមួយទី1ណាដល់ពេលជននោះចាត់ទុកថាជាបណ្ឌិតវិញបានអាវិញហ្នឹងប្រើ12យ៉ាងពីពីពីចំណុចហ្នឹងហ្នឹងបានថាបានន័យថាម៉េចអឺអ្នកស្ដាប់កុំច្រឡំសពៈប៉ុណ្ណឹងរឿងភាសាតាមពិតខ្ញុំកណាចង់បង្ហាញថាយេចង់និយាយថាពូរឿងរ៉ាវដំណើរដើមតងដបងដៃនៅនឹងជាពីលទេណាហើយក៏មិនដែលដឹង ពីការធ្វើរបស់ខ្លួននឹងថាខុសដែរ ដល់ពេលក្រោយមកដោយសារធម្មទេសនាទៅដំណើររឿងហ្នឹងដោយសារធម្មទេសនារបស់ព្រះចូលទៅពិចារណាទៅត្រឡប់ដឹងវិញអញ្ចឹងណាណាពេលត្រឡប់ដឹងវិញមកថាវាវាវាចេញពីកន្លែងចាស់របស់ខ្លួនណាចេញចេញអាពីការមិនដឹងត្រឡប់មកជាដឹងវិញហើយពីមុនអ្នកនឹងជាពីលទេឥឡូវនេះត្រូវបានទៅជាបណ្ឌិតវិញប៉ុន្តែតន់តន់តន់អូខេនៅតែជាមាន2ត្រឡប់2ត្រឡប់បាទ ដែលជាបណ្ដាដឹងខ្លួន ជាជនពាលរបស់ខ្លួនដឹងនៅភាពជាជនពាលខ្លួនវិញ ជនពាលនោះចាត់ទុកថា ជាបណ្ឌិតវិញបានអូខេនឹងពាក្យសភាសិទ្ធនៅពុទ្ធញ្ញាពុទ្ធគាថារបស់ព្រះអង្គបើយើងអត់មានការបញ្យលអត់មានការយកនៅសេចក្តីបញ្យលនៃអត្ថកថា ឬក៏ដីកាមកបញ្យលទេយើងមិនងាយយល់ទេអញ្ចឹងបានថា អ្នកខ្លះគេមិនសូវឲ្យតម្លៃគេយកឲ្យតម្លៃទៅខាងទស្សនៈរបស់ Lee Kuan Yew អីណាណៃទៅវិញដោយសារអីដោយសារគេមិនបានសិក្សាអំពីពាក្យនៃគាថារបស់ព្រះអង្គនោះឲ្យបានលម្អិតហើយមិនបានសិក្សាអំពីអត្ថកថាបញ្យលបន្ថែមទៅធ្វើឲ្យយើងនឹងយល់មិនដល់បែរជាមិនឲ្យតម្លៃទេណាចាណាអូខេ នៅសល់5នាទីទៀតទៀតសរុបចំក្រោយដើម្បីបញ្ជាក់យ៉ាងណាដើម្បីឲ្យមានន័យបាទតែបើប្រសិទ្ធបើជាមានពេលអញ្ចឹងខ្ញុំកណានឹកឃើញនិយាយអំពីរឿងមោទនភាពចំពោះកតិរបស់អ្នកប្រាជ្ញខាងក្រៅមិនមែនមិនន័យថាយើងជាពុទ្ធសាសនិកត្រូវតែកដោបពុទ្ធសាសនិកនឹងងាកទៅក្នុងពុទ្ធតដីកាមិនមែនមិនន័យថាអញ្ចឹងទេកុំឲ្យអ្នកស្ដាប់ច្រឡំទៅអញ្ចឹងមិនមែនណែនាំលោកចាស់គ្រូព្រះអង្គថាត្រូវតែអញ្ចឹងទេ តែចង់និយាយថាអាភិបមោទនភាព នៅ ក្នុងកតិសង្គមកតិរបស់អ្នកប្រាជ្ញនានារហូតដល់ខ្លឹមសារដ៏អស្ចារ្យក្នុងពុទ្ធសាសនាយើងបើកមើលថ្ងៃណាក៏ទៅបានព្យាយាមគិតឲ្យយល់ថ្ងៃណាក៏ទៅបានយើងទាត់ចោលមិនទៅដងសោះខ្ញុំកណាសូមនិយាយអះអាងថាប្រសិនបើលោកម្ចាស់មានចេតនាក្នុងការយកកតិគំនិតល្អល្អឯណាមកចាក់ចូលក្នុងសង្គមដើម្បីប្រយោជន៍យុវជនខ្មែរខ្ញុំកណាសូមណែនាំថាគ្មានអីក្រៅពីពុទ្ធដីកាទេ បាទលោកចាត់សិក្សាឲ្យបានច្រើនកុំណាកុំលើដូចថាទៅមើលមកសន្លឹកពីរសន្លឹកចំណាយពេលរៀនសូត្រឲ្យច្រើនតិចលោកចាស់នឹងដឹងថារោគមិនឃើញសោះឡើយនៅកតិសង្គមគំនិតនានាណាដែលគេសពថ្ងៃចាត់ទុកថាអស្ចារ្យហ្នឹងហើយនៅក្នុងពុទ្ធដីកាអត់មានទេគឺរោគមិនឃើញទេគឺមានទាំងអស់គឺថាពុទ្ធក្រោកទាំងអស់មកអកតិណាមានប្រយោជន៍ដល់មនុស្សទាំងលោកកៃលោកអត្រាគឺថានៅក្នុងនោះហ្មងយ៉ាងបានជាអឺ ដូចឧបមាខ្លឹមសារនៅក្នុងពុទ្ធដីកាថាដូចមហាសមុទ្រហ្នឹងបាទមហាសមុទ្រនៅក្នុងពុទ្ធសាសនាហ្នឹងទុកចាត់ទុកថាមណ្ឌលពុទ្ធសាសនាដូចមហាសមុទ្រហ្នឹងមហាសមុទ្រហ្នឹងអ្នកណាត្រូវការកែវពេជ្រទីស៊ូតរកានស្អីរ៉ែប្រភេទណាក៏ដោយទៅមហាសមុទ្រទៅដល់មានហើយណាដូចថានៅប្រទេសយើងខេត្តនេះមានរ៉ែនេះខេត្តនេះមានរ៉ែនោះប្រភេទផ្សេងផ្សេងគ្នាប៉ុន្តែក្នុងមហាសមុទ្ររ៉ែក៏មានដែរទ្រព្យសម្បត្តិប្រភេទអីក៏មានដែរវានៅក្នុងទាំងអស់ ខ្លឹមសារនាទាំងឡាយហ្នឹងបើទៅរងពុទ្ធិការរកចោះគឺនៅក្នុងមកមិនអត់ទេខ្ញុំកណាក៏មានចេតនាក្នុងការយកខ្លឹមសារពុទ្ធិការមកបង្ហាញម្ដងមួយម្ដងមួយហើយនឹងលើពីកតិសង្គមដែលគេធ្លាប់ទទួលស្គាល់ហ្នឹងមកមកបង្ហាញឃើញថាអូតាមពិតព្រះពុទ្ធអង្គយើងនិយាយយូរហើយបែបនេះដើម្បីកូនខ្មែរមានវឌ្ឍនភាពក្នុងពេលរៀនពុទ្ធកម្ម ណាកម្មវិធីរបស់យើងនេះគឺកណាក៏ដាក់ថាកិច្ចសន្ទនាធម្មសាកិច្ឆាគេថាធម្មបទហ្នឹងពីព្រោះលោកប្រសង់អង្គខ្លះលោកមិនសូវបានដែរលើកឡើងមិននិយាយថកសូទេអញ្ចឹងកណាចង់ប្រកេនកម្មវិធីគួរដល់គុណចាស់ដើម្បីដាក់ជាប្រធានបទក្នុងកិច្ចសន្ទនា ប្រចាំ ថ្ងៃផុសហ្នឹងប្រកេនគុណចាស់ទាំងស្រុង ចំពោះការអត្ថាធិប្បាយហើយចំពោះ ប្រិយមិត្តញាតិញោមពុទ្ធបរិស័ទដែលចង់សួរជាសំណួរសូមមេត្តាលើកជាសំណួរចូលក្នុងប្រអប់ comment ខាងក្រោមហ្នឹងអាចសួរគុណចាស់បានហើយខ្ញុំណាសមាជិកហ្នឹងសូមសម្របសម្រួលហើយនឹងលើកយកនៅសំណួរទាំងអស់ដែលពាក់ព័ន្ធទៅក្នុងប្រធានបទរបស់យើងដែលថ្ងៃនេះគឺយើងយើងនិយាយអំពីពលវៈគឺការសេពគប់របស់ជនពីលឯជាដើមលោកពលអំពី ការរស់នៅជាមួយនឹងបណ្ឌិតជាមួយនឹងសប្បុរសជាមួយនឹងជនពាលយ៉ាងណាហ្នឹងគឺថាការសេពគប់នោះសំខាន់ណាស់អញ្ចឹងកម្មវិធីរបស់យើង គឺថាទុកឱកាសឲ្យកូនចាស់អ្នកបកស្រាយវាគ្មិនរបស់យើងប្រចាំវេទិកាហ្នឹងសូមញាតិញោមទាំងអស់គ្នាមេត្តាចូលជាខមមិនទៅសួរសួរសួរសួរត្រង់ត្រង់មកចង់សួរយ៉ាងអីយ៉ាងណាថាកូនចាស់មានលទ្ធភាពអាចឆ្លើយបានហើយក៏កូនចាស់ថែមបន្តទៀតត មានអីថែមទេទេណាអឺมันมันមានអីថែមតែជំនាគាត់នៅនៅតែនិយាយជំវិញរឿងថា ប្រសិនបើលោកម្ចាស់ប្រើពេលវេលាក្នុងការសិក្សា នៅក្នុងក្នុងប្រទេសខ្មែរយើងមានសាលាសិហនុរីសាលាសិហនុរីជាមនីរាជាណា គេបើកបង្រៀនទស្សនវិជ្ជា ពុទ្ធសាសនាហ្នឹងមានអាហារូបករណ៍ហ្វ្រី100%ឲ្យយើងចូលទៀតណា បើសិនបើយើងចាប់យកជំនាញទស្សនវិជ្ជាពុទ្ធសាសនាយើងនឹងបានសិក្សាពីមេរៀនរបស់ពុទ្ធណាខ្ញុំកណាគិតថាប្រសិនបើសិក្សាពុទ្ធដីកាយល្អនោះវាវាដូចទៅយើងទៅអានសភៅរបស់អ្នកប្រាជ្ញលើលោកនោះគ្មានស្តចន្លោះមួយចឹងណាពាក់ព័ន្ធនឹងកតិណាខ្ញុំមិនអានពីរឿងបច្ចេកទេសវិទ្យាសាស្ត្រទេណាវាគ្មានអីជាងនោះទេទេប៉ុន្តែលោកសងយើងប្រហែលលោកបួសឲ្យលោករៀនតែផ្នែកឯកជនផ្នែកបច្ចេកទេសដើម្បី ត្រឡប់សັບទៅវិញណាខ្ញុំកណាមិនមិននិយាយថាមិនមែនឲ្យសັບឬថាអះអាងតែខ្លួនអាចអាចនឹងមិនសឹកអីមិនមិនបាននិយាយចឹងតែចង់និយាយថាបើបានជាបូសរៀនទៅហើយបើសិនបើយើងរៀនពុទ្ធិកាល្អខ្លាំងណាចូលលំចាស់ត្រូវសឹកទៅវិញក៏ដោយអាកតៈនឹងវាមិនបាត់ទៅណាទេប្រយោជន៍ដែលយើងបានមកនោះយើងយកទៅប្រើក្នុងសង្គមយើងទៅបានទៅវិញកើតជាមន្ត្រីរាជការកើតជាអ្នកអប់រំជាគ្រូបង្រៀនជាបងជាប្អូនល្អអញ្ចឹងយើង យកកតេនទៅបង្រៀនប្រយោជន៍ដល់សង្គមយើងកណាបើដល់ពេលយើងមើលរំលងពុទ្ធសាសនាយើងមើលរំលងខ្ញុំកណាឃើញថាមើលរំលងមែនទេទៅត្រីអមរឿងអាពីគេទៅសេខ្លីខ្លីនោះវាខំទិញដាក់ជាភាសានេះភាសានោះចោលពុទ្ធដោយការរបស់ខ្លួនអត់យល់ហឹមគួរស្ដាយមែនអូខេឥឡូវយើងដល់ម៉ោងហើយប៉ុណ្ណឹងចាស់គុណចាស់ចំពោះការចូលរួមបកស្រាយនេះចូលត្រឹមតែកថាខណ្ឌទី1នៃគាថាធម្មបទ ដែលថាជនពាលពាលពាលជនឯណាត្រឡប់ដឹងនៅភាពជាជនពាលជាជាពាលរបស់ខ្លួនវិញ ជនពាលនោះចាត់ទុកថាជាបណ្ឌជាបណ្ឌិតពេញបាន នៅក្នុងកថាខណ្ឌទី1យើងមិនតន់ចូលដល់កថាខណ្ឌទី2សូមសន្យាជួបគ្នានៅសប្តាហ៍ក្រោយជាមួយនឹងគុណចាស់ដដែលហើយនឹងសូមមេត្តាលើកជា សំណួរឲ្យហើយដើម្បីចូលក្នុងកម្មវិធីរបស់យើងសន្ទនាគ្នាទៅវិញទៅមកតាមពេលវេលាការគួរអញ្ចឹងណាសូមផ្សាយគុំលាគុណណាគុំចាស់ណាសូមណាផ្សាយគុំលាគុំលាអរគុណចាស់ជួបគ្នាសប្តាហ៍ក្រោយ